قم في الفجر نشيطا وابدأ حين تقوم بذكر الله وتوضأ بنشاط هيا لا تستصعب برد مياه واستقبل قبلتك وكبر لا إسلام بغير صلاة صل بإخلاص وخشوع وانوي العمل لوجه الله واعلم أن صلاتك صلة بين العبد وبين الله بسم الله الرحمن الرحيم الحمد لله رب العالمين نحمده تعالى ونستعينه ونستغفره ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا أشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمدا عبده ورسوله أما بعد السلام عليكم ورحمة الله وبركاته وعليكم السلام ورحمة الله الحمد لله បងប្អូននិស្សិតជាទីគោរពថ្ងៃនេះអ៊ីនសាអល់ឡោះគឺយើងជួបគ្នាចិត្តហើយនៅក្នុងកម្មវិធីពិភាក្សាស្ដីអំពីហុកុមអ៊ីស្លាមដែលយើងបានធ្វើជាយយដងកន្លងមកហើយហើយជាពិសេសក្នុងខែរ៉ម៉ាឌុនគឺយើងបានជួបគ្នាច្រើន កន្លែងបន្ទាប់ពីខែរ៉ាម៉ាឌនគឺនេះគឺជាយប់ទី1បន្ទាប់ពីខែរ៉ាម៉ាឌនដែលយើងជួបគ្នានៅក្នុងរាត្រីនេះនៅក្នុង page ទំព័រ Facebook សហគមន៍អ៊ីស្លាមខេត្តបរសេះលោកបងប្អូនអ្នកស្ដាប់ជាទីគោរពដូចជាសមម្ដងចឹងដែរគឺថ្ងៃនេះ គឺយើងមានវាគ្មិនចូលរួម4នាក់ដែលយើងចូលរួមបកស្រាយនៅក្នុងប្រធានបទក្រៅប្រធានបទដែលយើងលើកឡើងនៅក្នុងរាត្រីនេះគឺពាក់ព័ន្ធទៅនឹង ហុកុំសាឡាត់ជាម៉ាអាហើយនឹងពាក់ព័ន្ធទៅនឹងហុកុំអ៊ីម៉ាមនឹងហើយក៏សូមជម្រាបជូនដល់បងប្អូនផងដែរអ្នកដែលមានសំណួរឬក៏អាចមានចម្ងល់ពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងអាចធ្វើការ comment សួរទៅដល់វាគ្មិនរបស់យើងដើម្បីបកស្រាយជូនបងប្អូនទាំងអស់គ្នាផងដែរយ៉ា ហើយនៅក្នុងរាត្រីនេះគឺយើងមានវាគ្មិនចូលរួមគឺអ៊ូស្តាតម៉ាស៊ូរអាប់ឌុលឡានៅខេត្តកំពតអ៊ូស្តាតលុកម៉ានយូសូខេត្តកោះកុងអ៊ូស្តាតអប៊ូបកាមូហាម៉ាត់សៀមរាបនិងអ៊ូស្តាតមូហាម៉ាត់ហាសាន់ខេត្តកែបអញ្ចឹងថ្ងៃនេះគឺយើងនឹងចូលរួមទាំងអស់គ្នាអ៊ីនសាអល់ឡោះស៊ុបហានូតាឡាបងអូនសាមទីគោរពដើម្បីកុំឲ្យពេលវេលារបស់យើងអឺកន្លងផុតដោយប្រយោជន៍ដោយសារពេលនេះគឺមេរៀនសត្វទុំហើយអាកាសធាតុគឺ មិនសូវជាអំណោយផលយ៉ាងទេសូមគោរពអញ្ជើញដល់បងប្អូនយើងទាំងអស់ដើម្បីតាមដានក៏ដូចជាសម្ដាប់ក្នុងកម្មវិធីរបស់យើងដូចតទៅនេះអัลฮัมឌុលឡាជាបឋមគឺយើងជួបជាមួយនឹងអ៊ូស្តាតលោកម៉ានយូសុហ្វសង្ឃឹមថាគាត់នឹងទទួលបានហើយស្ដាប់ឮប្រព័ន្ធអ៊ីនធឺណិតគឺរលូនអ៊ីនសាអល់ឡោះសឡាមអាឡៃគុំអ៊ូស្តាតអ៊ូស្តាតលោកម៉ានបើកមីក្រូហ្វូនឡើង យ៉ាអឺអល់ហាំឌីលឡាអញ្ចឹងដូចជាយើងទាំងអស់គ្នាបានដឹងហើយថារីត្រីនេះគឺយើងនឹងជជែកអំពីការសាឡាត់ជាម៉ាអានិងពាក់ព័ន្ធទៅនឹងហុកុំនៃអ្នកដែលធ្វើអ៊ីម៉ាមចុះអូស្តាតជាបឋមនេះអឺសូមអូស្តាតលើកឡើងបន្តិចពាក់ព័ន្ធទៅនឹងហុកុំសាឡាត់ជាម៉ាអាហើយនឹងតម្លៃឬក៏ឧត្តមភាពដែលយើងហៅថា fadail ឬក៏ fadilat នៃការសាឡាត់ជាម៉ាអាទៅ fadal អូស្តាត بسم الله الرحمن الرحيم الحمد لله وبه نستعين ولا حول ولا قوة إلا بالله أما بعد السلام عليكم ورحمة الله وبركاته យ៉ាអัลฮัมឌុលឡាបងប្អូនទាំងអស់គ្នាទឹកពីក្រុមអាហារហើយមានកិត្តិយសដើម្បីចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅក្នុងការចែករំលែកជំនួយរបស់យើងឲ្យបងប្អូនទាំងអស់គ្នាបានចូលតាមដឹងទៅច្បាស់ដើម្បីលើចូលនៅក្នុងការប្រតិបត្តិអភិវឌ្ឍន៍របស់ឡា ដើម្បីកុំឲ្យខាតពេលវេលានៅក្នុងឆ្លើយឆ្លើយជំនួសរបស់ជនបំលឺដែលទួនឹងតកតនឹងប្រព័ន្ធសាឡាត់ចំណោះអញ្ចឹងទេបងយ៉ាចាពីក្នុងតកតនឹងប្រព័ន្ធពីនៃសាឡាត់រួមសម្យ៉ាងរួមនេះមួយឯងគឺមានការបកស្រាយជាច្រើនតាមមតិរបស់កីឡាមកបបានបែងចែកបបានជឿផ្សេងផ្សេងគ្នា ទីមួយខ្ញុំចង់បញ្ជាក់ជំនួបអូឡាម៉ាភាគច្រើនបានថាអូឡាម៉ានៅក្នុងចំណោមពលនៅបាត់ហើយអូឡាម៉ាផ្សេងទៀតក៏បានព្រមថាសម្រាប់យ៉ាងរួមគ្នានឹងឯងយើងគឺជាទូណាក់យ៉ាតើតោះសម្ដីជំនួបអូឡាម៉ាបើណៃអូឡាម៉ាមានមួយគុណទៀតក៏ថាសម្រាប់យ៉ាងបើយ៉ាងអានឯងយើងគឺជាទូណាក់បានថា កាតព្វកិច្ចគ្រប់គ្រប់បុគ្គលចាំបាច់នៅក្នុងទៅសម្បត្តិយ៉ាងរួមគ្នាដូចជាតាមសម្បត្តិរបស់អង្គបសម្បត្តិពីយ៉ាវ៉ាគឺគុណគ្រប់សម្បត្តិយ៉ាងមានតែឯងប្រយ័ត្នគ្រប់គ្រប់បុគ្គលតែឯងត្រូវតែសម្បត្តិយ៉ាងបរិយាមកបានសម្បត្តិយ៉ាងរួមគ្នាដូចតែយើងសម្បត្តិយ៉ាងពេលដែលគុំដល់មកដល់អត់មានជំនឿអានេះហើយយើងអនុវត្តចឹងឯងដែរបាទហើយយើងដល់ហើយ ចូលដល់ទីឧបសគ្គដែរពួកគេបើឡែកមានការយល់ឃើញរបស់បានម៉ាលិកគាត់ថាការដើរសម្លឹងយ៉ាងរួមគ្នាខ្លួនឯងតាមមតិរបស់គាត់ការយល់ឃើញរបស់គាត់គឺពីម៉ាប់យ៉ាអប៊ូហានីបានពីម៉ាប់អប៊ូហានីបាននៅក្នុងពួកអតិថិដែរគាត់ថាគឺជាប្រទូទីបាយបាទដូចថាបើនៅក្នុងភូមិនឹងមានអ្នកបន្តសម្បត្តិយ៉ាងតឡាក់ ចាំបាក់រួមគ្នាពី3នាក់ឡើងទៅបានន័យថានៅក្នុងភូមិហ្នឹងមានវិការអ្វីទេបើពីទីប្រៃឡើងមានន័យថាតាមណាក្នុងភូមិយើងមានអ្នកចូលសម្បត្តិណាគ្រប់គ្នាអ្នកណាបានទៅគឺអត់វិការទេបាទក៏ប៉ុន្តែអ្វីដែលត្រឹមត្រូវដែលខ្ញុំចង់បញ្ជាក់នៅទីនេះគឺដល់ឡើងដែលមានថាអាជារំពឹងបានដល់ដល់ដែលខ្លាំងនេះឯងគឺមានសម្បត្តិយ៉ាងបំយ៉ាងណាស់នេះឯងគឺវ៉ាយ៉ាប់ Allah ចង់បង្ហាញប្រាប់ថាយើងត្រូវតែសម្បត្តិឡើងជាមួយនឹងអ៊ីម៉ាមពេលមកអ៊ីម៉ាមរូកយើងទៅរូកជាមួយអ៊ីម៉ាមហើយក៏មានហាឌីសអពីអ៊ីប្នូអាបាសរ៉ាឌីយ៉ាឡោះអានហ៊ូដែលបានបញ្ជាក់ថាមានបរិះមួយនាក់គឺការភ្នែកគាត់សូមអនុញ្ញាតអំពីណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំដើម្បីសម្បះយ៉ាងនៅផ្ទះរបស់គាត់ដោយសារគាត់ចង់ដើរធ្វើដំណើរទៅមស្ជិត មានការលំបាកគាត់មើលអត់ឃើញ បន្តមកទៀតណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំលោកក៏បានមានប្រសាសន៍ថាបានសមីអាននីបាហ្វឡាំយ៉ាទីហ៊ីហ្វឡាសាឡាតឡាហ៊ូអ៊ីឡាមីនអ៊ុស្រិនមានន័យថា បុគ្គលណាហើយដែលគាត់បានលឺទីវៈលឺអាសានក្រោយមកគាត់អត់ទៅសម្រាប់យ៉ាទេដូច្នោះការសម្រាប់យ៉ារបស់គាត់នេះហើយគឺគេបានចាត់ទុកថាសម្រាប់យ៉ារបស់គាត់ត្រឹមត្រូវទេលើកលែងតែគាត់មានទូទួល hudud syar'i បានន័យថាលើកលែងតែគាត់ត្រូវបានគេអនុញ្ញាតឲ្យឧទាហរណ៍ដូចជាបាត់ឈឺព្រៀងមានការលំបាកក្នុងការជួបដំណើររបស់គាត់ទៅម្ដងយ៉ាងដូចហ្នឹងយ៉ាសឹកលើកទីតែបាទបតតសើសម័យយើងនៅក្នុងទីកន្លែងអញ្ចឹង លទ្ធផលផ្នែកបន្តពីនឹងវាមានវ័យផ្នែកទៀតទាក់ទងនឹងការទទួលអញ្ចឹងទាក់ទងនឹងលេខទីទាក់ទងនឹងការទីបោះទីទាក់ទងនឹងការពិតផ្នែករបស់ទីទាក់ទងនឹងជំនឿគឺសអស់ទៅនឹងបកដែរតែគឺក្នុងនឹងបកដែរអឺអង្គមតាមក្រុមត្រូវគឺយើងបោកបោករបស់យ៉ាងព្រឹងព្រាបើសិនបើអត់ជាជំផ្លោទេយ៉ាចូលតែយើងទៅធម្មតាបានទៅមកយើងទៅទៅទៅតា

យ៉ាសិតអាចបន្ថែមតិចបានតែទេពាក់ព័ន្ធទៅនឹង Fadilat Slat Belgium អាហ្នឹងតើមានឧត្តមភាពវាយ៉ាយ៉ាបាទយ៉ាយ៉ាអល់ហាំឌីលឡាបើតាយើងច្បាស់លក្ខណៈរបស់នេះហើយវាគឺជាកតបកិច្ចមួយដ៏សំខាន់វាគឺជាវរឌូបើតាអ្វីបានជាវរឌូបើយើងពិនិត្យមើលនៅការច្បាស់យ៉ាងរបស់យើងមកផ្ទះស្អែកហើយនឹងច្បាស់យ៉ាងរបស់យើងវាជាអមតៈគឺវាបាក់ឡើងអស់គ្នា ដូចដែលអ្វីដែលនប៊ីសុលឡោះអាឡៃហ៊ីវសឡាមបានប្រាប់ថាសាឡាតុលជាម៉ាអាតបទូលសាឡាតុលហ្វរឌីពី25 درجة អោពី27 درجة មានន័យថាសម្បត្តិយ៉ាងរួមគ្នាការសាឡារបស់យើងរួមគ្នាដែលមានអ៊ីម៉ាមមានម៉ាក់អ៊ុំសម្បត្តិយ៉ាងមកពីខាងក្រោយដូច្នោះបានបាក់ឡារបស់គាត់ច្រើនជាសម្បត្តិយ៉ាងគាត់តែឯងនៅផ្ទះដល់ទៅ25 មានរយៈពេលថាដល់ទៅ27ដងចោលអញ្ចឹងយើងបើថាមិនបះឡាវាខុសគ្នាបើយើងសម្បាញ់ឡើងដល់ផ្ទះបានតែមួយដងចោលយ៉ាបានតែបះឡាមួយតែបើយើងសម្បាញ់យ៉ាងរួមវាបានទៅដល់25ទៅ27ហើយនឹងមាន ហាឌីសជាច្រើនទៀតដែលរំលីថាបានបញ្ជាក់ថា صلاة الجماعة أفضل من صلاة الفجر ب 27 درجة សម្បាសយ៉ាងរួមគ្នាបានប៉ះឡាច្រើនជាងសម្បាសយ៉ាងតែឯងត20 7ដរយៈយ៉ាអញ្ចឹងគេហៅថាសម្បះយ៉ាងរួមនេះគឺវាបះឡើងច្រើនដោយសារការសម្បះយ៉ាងរួមនេះប្រកាសហើយយើងបានស្ដាប់ពីបានតោទៅបានសម្បះយ៉ាងយកជាមួយនឹងតមកនេះណាយើងបានធ្វើតាមពីការការខ្វះយ៉ាអឺអស្ចារ្យយ៉ាអរគុណច្រើនអស្ចារ្យអឺប៉ុន្តែដោយសារសម្លេងរបស់អូនលើមិនសូវច្បាស់ហើយសូមសាត់ឆ្ងាយពីកង្ហារបន្តិចណាយ៉ា ប៉ុន្តែអ៊ីនសាអល់ឡោះអរគុណច្រើនក្នុងការបកស្រាយនេះហើយសង្ឃឹមថាបងប្អូននឹងទទួលបានដល់ឡែកបន្តជាកិច្ចបន្តនេះយើងសូមជួបជាមួយនឹងសាស្ត្រមន្សូលបតិសិនដើម្បីដោយសារតែសាស្ត្រកុមារគាត់មានសម្លេងមិនសូវជាលះព័ន្ធអ៊ីនធឺណិតមានបញ្ហាតិចចឹងជួយសារ៉េឆ្ងាយពីកង្ហារបន្តិចយ៉ាអឺជាកិច្ចបន្តជួបជាមួយឧស្សាហ៍មន្សូលបន្តិចសិនឧស្សាហ៍អឺសាឡាមអាឡៃគុំ Sheikh Masood វ៉ាវ៉ាអ៊ីមសាឡាមរ៉ាហ្មាតុលឡោះវ៉ាបារកាតុលឺលឺច្បាស់ដែរសាយ៉ាអល់ហាំឌីលឡាហ៍ច្បាស់យ៉ាអឺហាំឌីលឡាហ៍អរគុណច្រើនសាដែលបានចូលរួមជាមួយយើងនៅក្នុងរាត្រីនេះហើយយើងកំពុងតែពិភាក្សាជជែកអំពីការសាឡាត់ប្រចាំអាបាញ់មិញនេះគឺយើងបានលើកឡើងជាមួយនៅសាត់លោកម៉ានពីសារៈសំខាន់និងកិច្ចការចាំបាច់ដែលត្រូវសាឡាត់ចាំអានៅតម្លៃរបស់វាឧស្សាហ៍អាច យើងដឹងហើយថាការសាឡាត់បរិយាមាគឺមានអ៊ីម៉ាមនិងម៉ាក់មុំឧស្សាហ៍អាចបញ្ជាក់បានតិចថាអ្វីដែលឬក៏តាណាទៅដែលហៅថាមានឋានៈឬក៏គួរតែឬក៏មានសិទ្ធដែលត្រូវធ្វើជាអ៊ីម៉ាមជាងគេហ្នឹងបានថាអ្នកដែលមានអតិភិបក្នុង ការធ្វើអ៊ីម៉ាមក្នុងការសម្បោះយ៉ាងបរិយាមាឧស្សាហ៍តផតដល់ أعوذ بالله من الشيطان الرجيم Bismillahirrahmanirrahim. Alhamdulillah. Wassalatu wassalamu ala rasulillah wa ala alihi wa sahbihi mawalah amma ba' Bapak muslimin muslimat yang ah ceti Al-Quran Assalamualaikum warahmatullahi wabarakatuh ជាបន្តនៅពេលរាត្រីនេះអឺអัลฮัมឌុលឡាពាក់ព័ន្ធនឹងសំណួរដែលអ៊ូស្តារ៉មលីបានសួរអឺយើងដឹងហើយថាចំពោះមតិឧឡាម៉ាអត់មានឃីឡាហ្វទេ អ្នកដែលស័កសមនឹងធ្វើអ៊ីម៉ាមគឺ អ្នកអាហ្វដលអ្នកអាហ្វដល អាហ្វដលក្នុងចំណោមមនុស្សនៅក្នុងភូមិក្នុងចំណោមមនុស្សក្នុងមស្ជីតក្នុងចំណោមមនុស្សក្នុងបច្ចុប្បន្នក្នុងមជ្ឈដ្ឋានរបស់យើងគឺអាហ្វដលជាងគេអ្នកនឹងដែលត្រូវធ្វើអ៊ីម៉ាំក៏ប៉ុន្តែដែលអឺ khilaf ប្រសិនបើភូមិរបស់យើងមានអ្នកអាហ្វដលច្រើនមានអ្នកល្អច្រើនប៉ុន្តែ មានកម្រិតខុសគ្នាដូច្នេះក្នុងមស្អាឡានេះខ្ញុំសូមលើកឡើងមតិឧឡាម៉ាចំនួន3ក្រុម ដែលនិយាយពាក់ព័ន្ធអំពីអ្នកដែលស័កសម ជាងគេ អ្នក ដែលពិសេសជាងគេ ក្នុងការធ្វើអ៊ីម៉ាំធ្វើអ៊ីម៉ាំសូឡាត ហើយខ្ញុំសូមបញ្ជាក់បន្តិចថា សមាយ៉ាង គឺជាកតបកិច្ចសំខាន់ចឹងហើយសូមឲ្យបងប្អូនពុះមួយឥស្លាមរបស់យើង យើងកុំតែចេះតែងាយឡើងធ្វើអ៊ីម៉ាំយើងត្រូវមើលមុខមើលក្រោយរបស់យើង ថាតើអ្នកណាដែលស័កសមជាងគេ ក្នុង ដែលត្រូវធ្វើជាអ៊ីម៉ាំដោយសារយើងអ៊ីម៉ាំមិនមែនជាអ៊ីម៉ាំរ៉ទីបមិនមែនជាអ៊ីម៉ាំត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលហើយដូច្នេះសរុបនេះយ៉ាអឺហើយដូច្នេះក្រុមទី1ដែលថាអ្នកដែលស័កសមជាងគេ ក្នុងការធ្វើអ៊ីម៉ាំគឺអ្នកដែលអក្រក់អក្រក់នេះបានន័យថាអ្នកដែលមិនមែនអក្រក់អ្នកដែលសូត្រកូអានព្រោះទេមិនអ្នកដែលសូត្រសំឡេងព្រោះ ទំលេងល្អឲ្យគាត់ធ្វើអ៊ីម៉ាំទេមឹកសុទ្ធដែលអក្រក់កន្លែងនេះគឺក្រុមទី1អ្នកដែលថាអ្នកដែលហក់អ្នកដែលអូឡាធ្វើអ៊ីម៉ាំជាងគេគឺអ្នកដែលអក្រក់នេះ គឺពាក្យសម្ដីអប៊ីយូស៊ុហ្វអំពីអាណាហ្វីហើយនឹងកោលុនអ៊ីនដាស្យាហ្វីអ៊ីយ៉ាវកោលុនបាដសាឡាហ្វវខ្តារូហ៊ូអ៊ីបនុលមុនឌិរវ៉ាប់នុហាហ្សមីវ៉ាប់នុតៃមីយ៉ា والصنعاني والشوكاني وابن باز وابن تيمين នេះគឺក្រុមមួយក្រុមឃុំអ៊ូឡាម៉ាគេថាអ្នកដែលស័កស្តំជាងគេបង្អស់ក្នុងការធ្វើអ៊ីម៉ាមគឺអ្នកដែលអុកក្រក់អុកក្រក់កន្លែងនេះគាត់បានបញ្ជាក់ថាគឺអ្នកដែលទន្ទិញកូរ៉ានអ្នកដែលចាំកូរ៉ានច្រើនយ៉ាអ្នកហ្នឹងដែលត្រូវធ្វើកូរ៉ានត្រូវធ្វើអ៊ីម៉ាមយោងទៅតាមដាលអស់តាំងអំពីអាប៊ីម៉ាអាប៊ីម៉ាស្អ៊ូតអលអានស្តារីរ៉ាឌីយ៉ាឡោះអានហ៊ូ គាត់បានប្រាប់ថារ៉ាស៊ូលឡោះសឡងអាឡៃហ៊ីវ៉ាសាឡាំលោកបានមានប្រសាសន៍ថាយូអាមុលកោម៉ាអុករ៉ូហ៊ុមលីគីតាប៊ីឡាវ៉ាហ្វាអ៊ីនកានូហ្វីលកូរ៉ានីសាវ៉ាហ្វាអាឡាមូហ៊ុមប៊ីស៊ុនណាទៅhadis ទៅមុខទៀត Rasulullah sallallahu alaihi wasallam លោកបានមានប្រសាសន៍ថាក្នុងហាឌីសអប៊ីម៉ាន់អប៊ីម៉ាស្អ៊ូតគាត់បានបញ្ជាក់ប្រាប់យ៉ាងច្បាស់លាស់ថាអឺ អ្នកដែលខធ្វើជាអ៊ីម៉ាំអលកោមហ៊ូណាមណាអ៊ីអាមុសឡាគឺអ្នកដែលធ្វើជាអ៊ីម៉ាំគេក្នុងការប្រតិបត្តិសឡាតគឺអ្នកដែលចាំគីតាបអល់ឡោះអប្រូហ៊ុនវិគីតាប៊ីឡាអ្នកដែលចាំទន្ទឹងចាំគីតាបអល់ឡោះហើយប្រសិនបើការចាំនឹងនៅក្នុងភូមិចាំស្មើគ្នាចាំច្រើនដូចគ្នាមានអ្នកទិញកូរ៉ានច្រើនមានអ្នកចេះកូរ៉ានច្រើនចឹងរ៉ាស៊ូលឡោះសល្លោះអាឡៃប្រាឲ្យយើងមើលទៅអ្នកដែល ចាំសុនណាច្រើនវអឡមហុំពីសុនណានឹងគឺអ៊ូឡាម៉ាតំទី1ជាដលលផុសតាំងដែលបញ្ជាក់ប្រាប់ហើយនឹងអ្នកដែលទីច្រោះមុនអ្នកដែលអាយុច្រើនបើសិនបើកម្រិតនឹងអ្នកដែលចាំផ្អាតស្មើគ្នា តាមបន្តបន្តទៅមុខទៀតប៉ុន្តែចំណុចសំខាន់ចង់ថាគឺអ្នកដែលអាហ្វដលគឺអ្នកចាំកូរ៉ានហើយអ្នកដែលចាំហាឌីសច្រើន អាហ្នឹងហើយដែលទី2អំពីអប៊ីសាអ៊ីលខូទ្រីរ៉ាឌីយ៉ាឡោះអានហ៊ូរ៉ាស៊ូលឡោះសល្លោះស្រាំបានបញ្ជាក់ប្រាប់ថា إذا كانوا ثلاثة فيؤمهم أحدهم أحق أحقهم بالإمامة أقرأهم រហូតមូស្លីមគាត់ថានៅពេលណាពួកអ្នកមាន3នាក់គឺត្រូវសាឡាតហ្នឹងអ្នកដែលស័កសមនឹងធ្វើអ៊ីម៉ានទាំងពីរគឺអ្នកចាំខ្លួនឯង នេះដួលទី2ដួលទី3គឺមានអាសាអំពីសាហាបាត់ដែលរាយការណ៍អំពីសាហាបាត់ហានៅពេលដែលសាលីមម៉ៅឡាគូសៃម៉ាសាលីមម៉ៅឡាម៉ៅឡាគូសៃម៉ាគាត់បានធ្វើអ៊ីម៉ាំនៅក្នុងនោះមានសេណាអ៊ូម៉ានេះសរបញ្ជាក់ថាអ្នកដែលចាំនេះគឺសាលីមនេះដែលចាំកូអានច្រើនអញ្ចឹងអ៊ូម៉ាគាត់ឲ្យសាលីមធ្វើជាអ៊ីម៉ាំនេះក្រុមទី1ក្រុមទី2គឺ អ្នកដែលស័កសមមិនធ្វើអ៊ីម៉ាំគឺអ្នកអាហ្វកោះអ្នកដែលយល់ហុកុំហ្វីកោះច្រើនអ្នកដែលយល់ហុកុំកោះច្រើនគឺម៉ាស្ទ័រអ៊ីម៉ាំម៉ាលិកហើយនឹងអស្ហាបរហ្សាហ៊ីរហើយនឹងអ៊ូឡាម៉ាមួយចំនួនផ្សេងទៀតនៅក្នុងបាថាប់អ៊ីម៉ាំឆាហ្វីអ៊ីឬអ្នកដែលអឺហ្វាគីឬអ្នកដែលដែលហក់ជាងគេក្នុងការធ្វើអ៊ីម៉ាំមិនមែនគឺអ្នកដែលសូត្រទេព្រោះដោយសារអ្វី ដោយសារអ្នកដែលទៅធ្វើអ៊ីម៉ាមគេនេះគឺត្រូវដឹងវិកលអាកាមច្រើនពាក់ព័ន្ធនឹងការសម្ដែងជួនកាលសម្ញងសម្ញងគាត់មានបញ្ហាកើតឡើងជួនកាលគាត់នៅធ្វើអីគាត់ទាំងញ៉ាំងគៀងគាត់នៅធ្វើអីទៀតអញ្ចឹងអ្នកដែលធ្វើអ៊ីម៉ាមគេត្រូវតែអឺដឹងអំពីហុកមគេគាត់ចាដល់ដល់ហ៎អ្នកដែលចេះនៅហុកមស៊ីជំរុញនៅហុកមគេគាត់អញ្ចឹង ដល់លើផុសតាងដែលហុកឲ្យក្រុមទី2ដែលយកមកថាអ្នកដែលចេះហ្នឹងត្រូវតែឡើងធ្វើអ៊ីម៉ាមអ្នកដែលចេះហើយគាត់កូរ៉ានមិនត្រូវចាំច្រើនទេប៉ុន្តែគាត់អាចសូត្រសញ្ញាបានកូរ៉ានដែលគាត់ត្រូវសូត្រយកមកសូត្រសញ្ញាបានគ្រប់គ្រាន់សម្រាប់គាត់សូត្រហើយគាត់ចេះគឺដលអស់តាងដែលណាប៊ីសុលឡោះអាឡៃហ៊ីវ៉ាសាឡាំនៅពេលដែលណាប៊ីអ៊ូឌូរណាប៊ីធ្វើមកមកកើតណាប៊ីឲ្យសៃណាអ៊ូមសៃណាអ៊ូបាកាត់ឈរធ្វើជាអ៊ីម៉ាមជំនួសគាត់ នេះសបញ្ជាក់ថាយក of course ដោយសារនៅក្នុង ចំណោមនឹងមានសហបាត់ខ្លះគឺចាំកុរអានច្រើនជាអប៊ូបកាត់ឆ្ងាយចាំទាំងអប៊ូបកាត់កុរអាននៅក្នុងចំណោមសហបាត់នឹងមានអ្នកដែល ចាំចឹងប៉ុន្តែដោយសារអប៊ូបកាត់មូលារបស់គាត់ដែលគាត់វរៈរបស់គាត់ដែលគាត់ហ្វកីរបស់គាត់ចឹងណាប៊ីសឡោះអាឡៃហ៊ីសឡាមលើកអប៊ូបកាត់ឲ្យធ្វើជាអ៊ីម៉ាមសូឡាត់យ៉ានេះគឺជាមតិឧឡាម៉ាដែលពាក់ព័ន្ធនឹងរឿងហ្នឹងហើយអ៊ីម៉ាមអ៊ុនឌូគូតាម៉ា អ៊ីម៉ាំអ៊ីបឌូមូដាម៉ាគាត់បានបញ្ជាក់ក្នុងគីតាមូកានីគាត់ថាអ្នកដែលទៅធ្វើអ៊ីម៉ាំហ្នឹងគឺអ្នកដែលអក្រក់ហ្នឹងហើយប៉ុន្តែអានឹងអត់មកគីឡាទេក៏ប៉ុន្តែគីឡាត្រង់ថាតើអ្នកដែល សូត្រនិងអ្នកហ្វាគីយកអាណាបើសិនដល់ក្នុងភូមិហ្នឹងក្នុងភូមិមាន2នាក់អ្នកដែលសូត្រប៉ុន្តែអត់សូវអត់សូវអាឡឹមអត់សូវហ្វាគីអត់សូវជីមរោក្នុងកុំហ្វិកកោះហើយប៉ុន្តែស៊ុយជីមរោហ្នឹងគាត់ចេះសូត្រដូចគ្នាដូច្នេះនៅក្នុងនេះមសាឡានេះគឺអឺ វាខីឡារវាងនឹងមតិឧឡាម៉ាទៀតនៅក្នុងរឿងហ្នឹងចឹងបានថាយោងទៅតាមមតិដែលខ្ញុំបកខាយខាងលើគឺនៅក្នុងមេធាបដូចជាអ៊ីម៉ាំអឺម៉ាលិកហើយនឹងកោលអំពីអ៊ីម៉ាំស៊ាហ្វីហាដូច្នេះគាត់ថាត្រូវយកអ្នកដែលអាហ្វកោះអ្នកដែលស៊ីជំរៅដូច្នេះហើយបានគេចង់ឲ្យអ៊ីម៉ាំហ្នឹងគឺអាយ៉ាគូណាហាហ្វីហ្សនវ៉ាអាលីវ៉ាវ៉ាអាលីម៉ាន់តែវានឹងជា ហើយឬក៏ហ្វាគីហាន់ត្រូវមានហ្វាគី ហើយដោយឡែកយើងត្រូវប្រុងប្រយ័ត្នដែរបងប្អូនពុំមួយឥស្លាមក្នុងសង្គមរបស់យើងជួនកាលអ្នកយើងមុនតឡើងធ្វើអ៊ីម៉ាំត្រូវមើលមុខមើលក្រោយជួនកាលមានអ្នកអាលឹមអ្នកចេះចូលកន្លែងយើងស្រាប់តែយើងយល់ឃើញថាយើងអាហ្វដលយើងល្អយើងចូលធ្វើព្រឹបហើយប្រយ័ត្នមួយទៀតមិនស្អាតដែលខ្ញុំចង់រំលឹកថាដែលមួយទៀតសំខាន់ទូរំលីគឺចំពោះអ្នកដែលជក់បារីយ៉ាអ្នកដែលជក់បារីបើយោងតាមអតិឧឡាម៉ាមួយចំនួន គឺអត់ត្រូវឲ្យពួកគាត់ធ្វើអ៊ីម៉ាមទេពីព្រោះខ្លួនឯងគាត់អត់ទាន់ស្អាតអត់ទាន់អាចបោះបង់រូបកាយសុបហាបានរហូតដល់មានឧលមាមួយចំនួនថាហារ៉ាំបើចឹងគាត់នៅពាក់ព័ន្ធនឹងបកាហ្នឹងគឺការអាហ្វដលដែលល្អបំផុតគឺទៅឆ្ងាយពួកគាត់អំពីការធ្វើអ៊ីម៉ាមទេដោយសារអ៊ីម៉ាមគឺសូឡាតអាហ្ស៊ីមសូឡាតដែលកំពុងពេញបំផុតដូច្នេះដែលពាក់ព័ន្ធនឹងការងារទាំងអស់នេះគឺសំខាន់ណាស់ហើយឧលមានៅមួយទៀតទី4ទី3គាត់ថា គឺដោយសារការសូពុតអានទៅយកអត់ស្បោះយកអ្នកដែលជាចំណងហ្នឹងដោយសារអត់មានលក្ខខណ្ឌថាអ្នកឯងចាំបាច់ទៅអឺទន្ទិញកូរ៉ានចាំទាំងអស់មកកូរ៉ានទេបានធ្វើអ៊ីម៉ាមកើតអត់ទេឲ្យតែសូត្រត្រូវទិញវិទ្យត្រូវហូរ៉ុសត្រូវមកគ្រិចរបស់វាក៏ដតចំនួនគាត់ធ្វើបានគឺអាប់ដលក្នុងក្នុងមតិឧឡាម៉ាមួយចំនួនធំដែរគឺត្រូវតែយកអ្នកដែលសាគីហើយអ្នកដែលហាស៊ីដតបាទមានគឺសុខទីនកលសានីហ្នឹងក៏ទៅបីសាគីទីហ្នឹងឲ្យយកយកអ្នកដែលសាគី ប៉ុន្តែបើសិនណាកោសិកឧឡាម៉ារបស់ដែរណាយើងពួតវាឲ្យយកតែដែរសូត្រសូត្រហ្នឹងប៉ុន្តែមិនមិនថាប្រកាសថាគាត់ហ្នឹងអត់យល់ទេវល្លហុតាអាឡាអាឡាយ៉ាអឺហាំឌីលឡាអរគុណច្រើនដល់ឈេកម៉ាន់សូរដែលបានបកស្រាយអំពីទូនីតិឬក៏សិផាត់លក្ខណៈដែលស័ក្តិសមធ្វើជាម៉ាំ អឺយើងដឹងហើយថាការសាឡាត់ប្រចាំអាប៉ុន្តែអ្វីដែល ការសាឡាត់ប្រចាំអាគឺកើតឡើងរវាងអ៊ីម៉ាមហើយនឹងម៉ាក់មុំអឺក្នុងនោះផងដែរគឺអឺបើសិនជាយើងពិនិត្យមើលទៅរបៀបនៃការសាឡាត់ប្រចាំអាគឺពាក់ព័ន្ធទៅនឹងការឈរការចូលសាប់ឬក៏ការឈររវាងអ៊ីម៉ាមនិងម៉ាក់មុំនេះគឺ អឺពាក់ព័ន្ធទៅនឹងទីកន្លែងដែលចោចឆហ្នឹងគឺពេលខ្លះយើងឃើញថាមានកំហុសឆ្គងមួយចំនួនផងដែរដូច្នេះថ្ងៃនេះគឺយើង នៅលើកឡើងនៅចំណុចនេះជួបជាមួយនឹងឧស្តាតមូហាម៉ាត់ហាសាន់អស្សឡាមអាឡៃគុំឧស្តាតមូហាម៉ាត់ហាសាន់បើកបើកបើកសំឡេងយ៉ាអស្សឡាមអាឡៃគុំរ៉ាហ្មាតុលឡោះលឺអត់ وعليكم السلام ورحمة الله យ៉ាសម្លេងដែលយឺតតិចតែអត់ជាបញ្ហាអ្វីទេអឺស្តាតអឺចង់ឲ្យស្តាតលើកឡើងបន្តិចណាតើចង់សួរថាតើការឈររវាងអ៊ីម៉ាមហើយនិងម៉ាក់មូមនេះការឈររវាងអ៊ីម៉ាមហើយនិងម៉ាក់មូមនេះគឺយើងឈររបៀបម៉េចសូមស្តាតមេត្តាលះលែកបន្តិចណាឬក៏បញ្យលបន្តិចពាក់ព័ន្ធទៅនឹងការឈរនៅក្នុងការសាឡាត់វល់ជាមអា អឺរវាងអ៊ីម៉ាមហើយនិងម៉ាក់មុំជាពិសេសការសាឡាត់តែ2នាក់ឬក៏3នាក់ជាដើមតើចំណុចដែលត្រូវឈរស្មើឬមុខក្រោយដោយចំណុចសូមឧស្សាហ៍បកស្រាយបន្តិចពាក់ព័ន្ធទៅនឹងបញ្ហានេះដោយសារយើងឃើញថាមានបងប្អូនមួយចំនួននៅមិនទាន់អនុវត្តត្រឹមត្រូវនៅឡើយសូមចេះស្ដាប់ Bismillah, Alhamdulillah, wa salatu wa salamu ala Rasulillah វត្តតេតូនជាមួយនឹងការចូលរបស់អ៊ីម៉ាមនៅក្នុងស្ថាប័នយ៉ាម៉ាអាបើសិនបាទ2នាក់អ៊ីម៉ាម1ម៉ាក់មុំ1គឺម៉ាក់មុំត្រូវស្ថននៅខាងស្ដាំពីព្រោះហាឌីសអ៊ីប្នូអាបាសរ៉ាឌីយ៉ាឡោះអានគាត់បានប្រាប់ថាថ្ងៃមួយគាត់បានទៅដេកប្រទេសមីរបស់គាត់ហើយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាម បានក្រោកសម្បេះយ៉ាងហើយគាត់ទៅឈរហើយអោបចូលទៅសម្បេះយ៉ាងហើយក៏សម្បេះយ៉ាងជាមួយនឹងនប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាដល់ពេលគាត់ទៅឈរគឺគាត់ឈរនៅខាងឆ្វេងជាងនប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាមចាប់កង្វល់ឲ្យគាត់ទៅឈរនៅខាងតាមដូចអញ្ចឹងបើសិនជាពីរនាក់គឺត្រូវទៅឈរនៅខាងតាមរបស់អ៊ីម៉ាមក៏ប៉ុន្តែតើឈរស្មើឬក៏ឈរត្រូវមានពុះទៀតឬមុខក្រោយគ្នាបន្តិចបន្តួចប៉ុន្តែអ្វីដែលយើងដឹងនៅក្នុងកម្លោរបស់យើង នៅក្នុងយមពុទ្ធឧឡាម៉ាគឺគាត់ថាម៉ាក់ណាអ៊ីម៉ាមនេះគឺគេបង្កើតដើម្បីឲ្យយើងសាហើយពាក្យថាអ៊ីម៉ាមនេះវាមកពីពាក្យអាម៉ាមអាម៉ាយអ៊ុំមូអ្នកដែលដឹកនាំគេគឺអ្នកនៅមុខអញ្ចឹងដើម្បីសម្ដែងនៅការនៅមុខបានគឺត្រូវធ្វើយ៉ាងណាឲ្យម៉ាក់មុំនឹងត្រូវបន្ថយឬឈរនឹងរៀងក្រោយអ៊ីម៉ាមបន្តិចបើសិនជាឈរ ស្មើគ្នានោះមិនត្រូវបានចាត់ទុកថាយើងជាអ្នកដែលតាមគេនោះទេហើយអ្នកដែលឈរនៅខាងមុខក៏មិនត្រូវបានចាត់ទុកថា ជាអ៊ីម៉ាមដែរនេះគឺជាទស្សនៈអ៊ូឡាម៉ាមួយចំនួនដែលគាត់យល់ចេញអំពីរឿងអ៊ីម៉ាមអ្នកតាមនិងអ្នកដែលដែលតាមគេនិងអ្នកដែលគេតាមហ្នឹងសម្រាប់អ៊ូឡាម៉ាមួយទៀតគាត់ថាណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមបានប្រាប់ថាឡាទុសាវុនឃើញទេអ្នកទាំងអស់គ្នានឹងត្រូវធ្វើឲ្យសាប់នឹងស្មើ ឬបើមិនអញ្ចឹងទេអ្នកទាំងអស់គ្នានឹងនឹងអឺអីគេនឹងមើលមុខគ្នាមិនចំខ្វែងគំនិតគ្នាឬក៏មុខនឹងនឹងមានការខ្វែងគ្នាអញ្ចឹងយោងទៅតាមហាឌីសនេះអ៊ូឡាម៉ាមួយក្រុមទៀតគឺគាត់យល់ថា បើកាលណា2នាក់បើកាលណា2នាក់គឺយើងអត់មានចាំឈរមុខឈរក្រោយអីទេគឺឈរស្មើគ្នាសម្រាប់អ៊ីម៉ាមនិងម៉ាក់មុំហ្នឹងពីព្រោះណាពីប្រើប្រាប់ថាជាសាប់មួយអញ្ចឹងបើសិនជាវាជាសាប់ ម្នាក់គេអត់ហៅសាសអញ្ចឹងត្រូវមានជាជាសាសរវាងអ៊ីម៉ាមនិងម៉ាក់មុំអញ្ចឹងបើកាលណាយើងសាសវាអត់មានទៅមុខឬទៅក្រោយបានទេណាទៅមុខឬទៅក្រោយបានទេហើយនេះគឺជាការតរិយារបស់សេដ្ឋីមានរ៉ាហ្មឡោះហើយសម្រាប់អឺខ្ញុំគឺខ្ញុំមើលទៅលើដលិលមួយនេះគឺខ្ញុំយល់ឃើញថាតាប៊ីប្រើហើយដលិលជំពួតហ្នឹងគឺគាត់ កសាងរបស់អ៊ូឡាម៉ាជាច្រើនដែលថាត្រូវមានមុខមានក្រោយនេះគឺជាការយល់ចេញអំពី nos ណាយល់ចេញអំពី dalal ឬផុសតាចំណែកនេះគឺនប៊ីប្រើតែម្ដងណា hadith ដែលនប៊ីប្រើឲ្យយើងចូលធ្វើយ៉ាងម៉េចឲ្យស្មើគ្នាជាមួយនឹងសាប់អញ្ចឹងនៅកន្លែងនេះសម្រាប់ខ្ញុំគឺអបតល់ល្អវាគឺយើងចូលស្មើជាមួយនឹងអ៊ីម៉ាមដោយអត់មានមកក្រោយទេនេះសម្រាប់កន្លែងឈររវាងអ៊ីម៉ាមនិងម៉ាក់មុំតែម្នាក់ សម្រាប់គ្នាច្រើនគឺយើងដឹងហើយគឺម៉ាក់មុំត្រូវឈរនៅខាងក្រោយទាំងអស់នេះហើយអ៊ីម៉ាមគឺត្រូវឈរនៅខាងមុខអាហ្នឹងហើយប្រសិនបើសិនជាមានគ្នាពីរនាក់តើគាត់ត្រូវឈរយ៉ាងម៉េចគឺត្រូវឈរនៅខាងក្រោយដែរប្រតិគ្នាឲ្យស្មើគ្នារវាងកែងជើងរបស់គាត់ហើយអ៊ីម៉ាមត្រូវឈរនៅខាងមុខហើយប្រសិនបាទអ៊ីម៉ាមនិងម៉ាក់មុំមាន2នាក់ បន្ទាប់មកមានម្នាក់ទៀតគាត់មកក្រោយគឺគាត់ត្រូវឈរមកខាងឆ្វេងឲ្យអ៊ីម៉ាមរំកិលទៅមុខដើម្បីឲ្យពីរនេះបញ្ជ្រាបចូលចិត្តគ្នាវិញឬក៏ទាំងពីរនឹងដើរថយមកក្រោយប៉ុន្តែឧលមាជាច្រើនច្រើនតែនិយាយថាឲ្យអ៊ីម៉ាមទៅមុខទៅណារំកិលទៅមុខយ៉ាឧស្សាហ៍ឥឡូវបើបើបើបើយើងមើលណាភាគច្រើនគឺពេលចូលទៅច្រើនតែម៉ាក់មុំថយមកក្រោយអ៊ីម៉ាមនៅដដែលយ៉ា អញ្ចឹងពីរហ្នឹងមួយណាដែលត្រឹមត្រូវជាងឬយើងថាចូលទៅអ៊ីម៉ាមត្រូវដើរទៅមុខឬក៏យើងទៅទាញម្នាក់ហ្នឹងថយមកក្រោយតាមការណែនាំនៅក្នុងវិតាដែលខ្ញុំជួបគឺច្រើនតែប្រាប់ថាឲ្យអ៊ីម៉ាមហ្នឹងរំកិលទៅមុខឲ្យគាត់ចូលខាងឆ្វេងអ៊ីម៉ាមរំកិលទៅមុខបើសិនជាអាចនៅក្នុងកលៈទេសៈដែលថា នៅខាងមុខកន្លែងរបស់គាត់គឺមានកន្លែងវែងប៉ុន្តែបើសិនជា វាអត់ទៅមានកន្លែងទេគឺម៉ាក់មុំគាត់អាចថយក្រោយដូចយើងដើរថយក្រោយរាល់តអញ្ចឹងក៏វាអត់មានបញ្ហាអីដែរក៏វាអត់មានបញ្ហាប៉ុន្តែអបដលគឺអ៊ីម៉ាមក្នុងការណែនាំរបស់ឧលមាគឺគេឲ្យអ៊ីម៉ាមគឺគាត់ដើរទៅមុខដើរទៅមុខហើយឲ្យម៉ាក់មុំនៅខាងក្រោយនេះគឺគាត់តិចទៀតឬក៏ខិតចូលគ្នាតែម្ដងអឺសង្ឃឹមថាអ្វីដែលខ្ញុំបកស្រាយនេះបងប្អូនរបស់យើងគាត់អាចស្ដាប់បានមួយទៀត សម្រាប់ Ibrahim ស្ត្រី និងស្ត្រីស្ត្រីនិងស្ត្រីគឺគាត់អត់ប្រឈរនៅខាងមុខដោយបរោះទេសាប់ទី1របស់គាត់និងអ៊ីម៉ាមរបស់គាត់គឺឈរនៅពាក់កណ្ដាលគេយោងទៅតាមហាឌីសណាយោងទៅតាមហាឌីសដែលអ៊ីម៉ាមរបស់ស្ត្រីគឺគាត់ត្រូវឈរនៅក្នុងសាប់ទី1ពាក់កណ្ដាលគេអានេះគឺជាអ៊ីម៉ាមរបស់ស្ត្រីអញ្ចឹង តកតងជាមួយនឹងកន្លែងម៉ាមនេះគឺវាមានតែប៉ុណ្ណឹងសម្រាប់យើងហើយទាំងអស់គ្នាហ្នឹងបើសិនជាអ៊ីម៉ាមគាត់ឈរខ្ពស់ជាងម៉ាក់មុំក៏អ៊ូឡាម៉ាប្រាប់ថាមកគ្រូលើកលែងតែមានករណីដែលលើកលែងថាត្រូវធ្វើឬក៏ម៉ាក់មុំនេះគាត់ឈរខ្ពស់នៅកន្លែងទីខ្ពស់ជាងអ៊ីម៉ាមក៏មកគ្រូលើកលែងតែនៅក្នុងករណីដែលមានករណីលើកលែងអានេះគឺគឺអត់បញ្ហាទេ សម្រាប់ការរៀបជួរនៅខាងក្រោយវិញអាហ្នឹងពិសេសអឺដែលនិយាយថាអ៊ីម៉ាមស្ត្រីមួយនោះឯងគឺស្ត្រីឈរអ៊ីម៉ាមឈរពាក់កណ្ដាលលិសាប់ចំពោះសបាយរបស់ស្ត្រីអញ្ចឹងចង់សួរស្ដាប់លើកឡើងបាញ់មិញនេះគឺជាអ៊ីម៉ាមបុរសឬក៏ជាអ៊ីម៉ាមស្ត្រីស្ត្រីធ្វើអ៊ីម៉ាមឬក៏បុរសធ្វើអ៊ីម៉ាមមានន័យថាអ៊ីម៉ាមស្ត្រីសម្បះយ៉ាងជាមួយនឹងស្ត្រីគ្នាគាត់ សម្រាប់ស្ត្រី8យ៉ាងជាមួយនឹងស្ត្រីគ្នាគាត់គឺអ៊ីម៉ាមរវាងស្ត្រីពួកគាត់ហ្នឹងគឺគាត់មិនអាចឈរដូចអ៊ីម៉ាមរបស់ប្រុសប្រុសដែលឈរនៅខាងមុខពំលៀតឆ្ងាយអញ្ចឹងទេគឺគាត់អ៊ីម៉ាមរបស់គាត់ដែលជាស្រីដែរហ្នឹងគឺត្រូវទៅឈរនៅក្នុងសាប់របស់ស្ត្រីជួរទី1របស់គាត់នៅក្នុងជួរទី1របស់គាត់នៅពាក់កណ្ដាលគេគឺអត់អាចទៅមុខគេបានទេណាដូចជាបរិបទគឺគឺមិនអាចទេ ចុះបើសិនជាបរោះជាអ៊ីម៉ាមតើអាចទេបើសិនបរោះជាអ៊ីម៉ាមគឺมันអាចទេពីព្រោះទាំងអស់នេះគ្មាននរណាម្នាក់អឺនាំមកអំពីសុណាណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមថាណាប៊ីសម្បះយ៉ាងបែបនេះទាំងអស់គ្នាគឺណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមចូលនៅខាងមុខហើយគេតាមនៅខាងក្រោយដោយមានគម្លាតហើយក៏អញ្ចឹងដែរអឺបន្តែហ៊ូឡាហ្វារ៉ាស៊ីឌីនដែលគ្រប់គ្រងក្រោយពីណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមគឺគាត់ធ្វើបែបហ្នឹង ហើយគ្មាននរណាម្នាក់ទៅឈរនៅមុខអ៊ីម៉ាមទេគឺត្រូវនៅខាងក្រោយដោយឲ្យអ៊ីម៉ាមគឺឈរនៅខាងមុខអល់ឡោះស្ដាប់អឺសូមបញ្ជាក់បន្ថែមបន្តិចពាក់ព័ន្ធទៅនឹងអ៊ីម៉ាមម្នាក់ឯងហើយនឹងម៉ាក់មុំម្នាក់ឯងជាស្ត្រីអឺជួនកាលយើងជាពិសេសពិសេសសម័យនេះគឺ ម៉ាស្យិនត្រូវបានហាមឃាត់អញ្ចឹងគឺយើងសាឡាត់បរិមាណនៅផ្ទះគេមានគ្រួសារមាន ប្រពន្ធអញ្ចឹងចិត្តប្រសិនបើដីមានប្រពន្ធឬក៏ប្រុសជាអ៊ីម៉ាមស្ត្រីម្នាក់ឯងម៉ាក់មុំគឺគួរឈរស្មើឬក៏ឈរយ៉ាងម៉េចយើងអត់អាចឈរស្មើជាមួយ នឹងបរោះបានទេ ពីព្រោះនប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំខៃរុស៊ូហ្វូហ្វិននីសាអាខិរូហា ណាអាល្អរបស់ស្ត្រីហ្នឹងគឺសាប់របស់គាត់នៅណាគឺអាក្រោយទេអញ្ចឹងស្ត្រីយើងដឹងហើយថាបើបើទោះជាម្នាក់ឯងក៏ដោយ បើអ៊ីម៉ាមរបស់គាត់ប្រុសគឺគាត់ត្រូវឈរឲ្យត្រង់ពីខាងក្រោយអត់មានទៅឈរនៅជំនាញខាងស្ដាំឬខាងឆ្វេងឬទៅស្មើគ្នាបានទេជាប្តីជាប្រពន្ធក៏ដោយណាអ្នកណាក៏ដោយឲ្យតែស្រីគឺត្រូវទៅឈរនៅចំទីខាងក្រោយអ៊ីម៉ាមมันអាចទៅស្មើឬប្រទាគ្នាប្រទាគ្នាបានទេ យ៉ាអហមឌីឡាអរគុណច្រើនដោយសារពេលនេះគឺបានច្បាស់លាស់ហើយពាក់ព័ន្ធទៅនឹងការឈររបស់អ៊ីម៉ាមហើយយើងនៅជួបប្រសាម្ដងទៀតអ៊ីនសាអល់ឡោះក្នុងកម្មវិធីបន្តទៅទៀតនេះអឺដោយឧស្សាហ៍លោកម៉ានបានមកវិញហើយគឺសង្គមថាគាត់ច្បាស់សម្លេងច្បាស់វិញហើយឧស្សាហ៍បើកមីក្រូហ្វូនឡើងយ៉ាយ៉ាអូខេអឺឧស្សាហ៍លោកម៉ានអឺចង់ជម្រាប ចង់សួរឧស្សាហ៍បន្តិចទៀតមានសំណួរមួយដែលចង់សួរឧស្សាហ៍ថាអឺមិនមានឧស្សាហ៍បានលើកឡើងខ្លះដែរពាក់ព័ន្ធទៅនឹងអ៊ូឌុរនិយាយថាអ៊ូឌុរនឹងមានន័យថាធុរៈដែលលោកកុំចរអនុញ្ញាតតើមានដែរទេក្នុងការសាស្ត្រដែលលើកឡើងបាញ់នេះគឺសម្បះយ៉ាងបរិចំអាវ៉ាជីបវ៉ាជីបអាឡាអលអៃនមានន័យថាជាកតបកិច្ចទៅលើបុគ្គលរៀងៗខ្លួនដែលត្រូវទៅសម្បះយ៉ាងបរិចំអា យ៉ាប៉ុន្តែជាស្រាយយើងឃើញថាករណីនេះគឺបច្ចុប្បន្ននេះគឺអាចយើងនិយាយថាករណីលើកលែងណាពីព្រោះថាម៉ាស៊ីនពេលខ្លះត្រូវបတ်ទ្វារអញ្ចឹងទៅដោយសារសារាចរដោយសារសម័យកូវីដសូមស្រាប់ជាក់ពីផងហើយអឺយើងនិយាយករណីទូទៅធម្មតាតើមានដែរទេករណីដែលគេហៅថាអូលុតណាខ្លះដែលអនុញ្ញាតណាអាចសម្បោះយ៉ាងនៅផ្ទះឬក៏តខលលុបអលយ៉ាម៉ាអាហ្នឹងស្ថាប បាទលោះអរគុណបាទអរគុណច្រើនចំពោះក្រុមនេះដែលផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតបានចាក់តនការទទួលសັບអីអញ្ចឹងមុននឹងខ្ញុំចូលមកដល់ចាក់តនការលើកលែងបានន័យថាខ្ញុំអនុញ្ញាតឲ្យយើងមកប្រចាំមកសិក្សាបានបើយើងពិនិត្យមើល លឡោវ៉ាលេវសឡាមដែលលោកបានបញ្ជាក់ថាពេលពួកអ្នកទីសូគេអតាបាទចូលពួកអ្នកទៅសម្រាប់យ៉ាងទៅសម្រាប់យ៉ាងនៅមកចាត់យ៉ាងហើយបើសិនជាអ្នកមិនទៅសម្រាប់យ៉ាងមកចាត់ទេមានន័យថាការដែលសម្រាប់យ៉ាងមកចាត់បានហើយគឺមិនត្រឹមត្រូវលើកនេះតែអ៊ីឡាមិនអ៊ុសរីអញ្ចឹងអាអ៊ុសរីក្នុងកន្លែងនេះលើកនេះតែការនៃគុំអនុញ្ញាតយើង وما هو الحل បាទអ្វីទៅទៀតដែលគេអនុញ្ញាតឲ្យយុវជនតាមមកុំចង់ពីនេះហើយអឡាអាវិសុ ចូលខ្លួនណាកុំធ្វើទៀតខ្លួនកុំសម្លាប់ខ្លួនកុំទៅធ្វើបាបខ្លួនហេតុអីមិនអូឡាម៉ាអ៊ីស្ទីដាឡាថាធ្វើបាបខ្លួនពីព្រោះកាលណាយើងទៅយើងអត់ដឹងថាលោកគ្រូវិញគឺគាត់នៅចាំនៅកន្លែងណានៅកន្លែងជួយយោយើងឬក៏នៅជាមួយនឹងមិត្តភក្តិរបស់យើងឬក៏នៅបាត់គ្នាដែលយើងបានពេលចូលទៅយើងមើលអង្ឃើញ យើងណែរក្សាអំពីការឆ្លងជំងឺអញ្ចឹងអានេះជាច្រើនដែលបងប្អូនបានស្ដាប់ហើយពីមុនមកតែតែបកស្រាយទាក់ទងនឹងអឺសាធុដែលជឿបាត់អូដែលជឿបាត់ចូលគ្នាពេលណាដែលលេងកន្លែងណាមួយមានជំងឺចូលណែបងទៅហើយឲ្យគេមកអានឹងវាច្បាស់លាស់ទាក់ទងនឹងប៉ុណ្ណឹងអញ្ចឹងមិនត្រូវបកស្រាយណាទីទាក់ទងថាអល់ឡោះសម្រាប់តាឡាបានដាក់គុំគុំអនុញ្ញាតទាំងឯងគឺឲ្យយើងរក្សាខ្លួនរបស់យើងពីផលសំណាឡានុពុសនោះ អ៊ីស្លាមរបស់យើងបើសារនៅក្នុងអ៊ុសូលគេហៅថានៅក្នុងកោអតិទិយៈអត់តរូរស់ទូវាហ៊ុនណាក់ទូរត់អត់តរូរស់យើងធ្វើឲ្យបានបង្ការដែលចាំបាច់តរូរស់បានថាយើងមិនអាចទទួលការបានទេវាមកឲ្យព្រោះណាអញ្ចឹងគឺគុំត្រូវបានអនុញ្ញាតដូចគ្នាដែរចាអញ្ចឹងកន្លែងហ្នឹង Later. រសាព្រោះតែបើមិនយូរទៅយ៉ាងមានគ្រោះថ្នាក់គេរកឃើញថាវាអត់មានគ្រោះថ្នាក់ទេនឹងការគម្រាមរបស់យើងនឹងការរក្សារបស់យើងបានយើងធានាបានអាហ្នឹងចាំបាច់យើងត្រូវតែអនុវត្តចាប៉ុន្តែយើងត្រូវស្គាល់ថាការណែនាំរបស់យ៉ាអឺអัลហាំឌីលឡាយ៉ាយ៉ាអរគុណច្រើនឧស្សាហ៍ពុកម៉ែលឺឡើងច្បាស់ទេឧស្សាហ៍ យ៉ាអัลហាំឌីលឡាអរគុណច្រើនដោយសារតែបានបកស្រាយនៅចម្លើយអឺនៃសំណួរដែលចោតសួរនេះគឺឃើញថាក្បោះក្បាយមែនទែនអ្វីដែលរអាក់អូនោះគឺសំឡេងប្រហែលជាឧស្សាហ៍ខកបំណងឯងព្រោះថាមានភាកតិចដែលស្ដាប់សំឡេងឧស្សាហ៍លឺចេះខំនិយាយបែរជាមិនដឹងជាស្ដាប់បានឬក៏អត់ទេវឡោះអាឡាំអឺបើសិនជាប្រើកាសគឺល្អបើសិនជាអាចតែមានកាសគឺប្រហែលជាភាសាជាងនេះយ៉ា ចុះទេជាកិច្ចបន្តជួបជាមួយសាស្ត្រមកសួរទៀតអស្សឡាមអាឡៃគុំសាស្ត្រមហាជានៅជាមួយយើងទេយ៉ាអស់ប្រកាសទេយ៉ាអស្តាតអឺបាយវិញយើងសាស្ត្របានលើកឡើងបន្តិចពាក់ព័ន្ធទៅនឹងអឺអ្នកអ៊ីម៉ាមជក់បរិយណាអញ្ចឹងលិនចាំសួរបន្តិចថាពាក់ព័ន្ធទៅនឹងអឺអ៊ីម៉ាមអឺហ្វាសិក ឬក៏អ៊ីម៉ាមដែល ទួនលើកឡើងមិញថាខ្លួនឯងរបស់គាត់អត់ស្អាតអញ្ចឹងណាអញ្ចឹងមានន័យថាគាត់ ទូសាឬក៏ហ្វាសិកអញ្ចឹងកុំសម្បោះយ៉ាងអឺពីក្រោយអ៊ីម៉ាមដែលហ្វាសិកឬក៏អ្នកធ្វើទូសាឬក៏អ្នក មុខតាទៀតយ៉ាងមិនដែរសាសូមបកស្រាយចំណុចនេះបន្តិច Bismillahirrahmanirrahim Alhamdulillah Assalamualaikum warahmatullahi wabarakatuh ដងទៀតអឺសំណួរនេះវាចាក់ដោតតិចចឹងមិនហាខឹមថា បងប្អូនពុះមួយស្លាប់របស់យើងព្យាយាមហើយស្ដាប់នៅអ្វីដែលខ្ញុំបកស្រាយពាក់ព័ន្ធហុកុំយ៉ាងនេះហុកុំអឺពាក់ព័ន្ធនឹងយើងសម្បាសយ៉ាងនៅពីក្រោយអ្នកហ្វាសិកឬក៏អ្នកមុខតវៈអ្នកពលអំពើពីតាអះឬក៏អ្នកជក់បារីតែយើងយកចូលក្នុងហុកុំចឹងជារួមអឺជារួមដូចជា យើងបានឃើញនៅសម័យសហបត្តិណាហើយនិយាយជារួមថាយើងសមាយ៉ាងនៅពីក្រោយអ្នក fast food ឬក៏អ្នកធ្វើពីតាអាសឬក៏អឺអ្នកដែលធ្វើអ្វីផ្សេងផ្សេងអំពីបកាដែលអានល្អហ្នឹងគឺហុកុំវាអត់បញ្ហាអ្វីទេសាសសមាយ៉ាងរបស់យើងចាសាសសមាយ៉ាងរបស់យើងអត់មានបញ្ហាអ្វីទេយោងទៅតាម hadith dari Rasulullah sallallahu alaihi wasallam Luqman bin man qala ilaha illallah wa khalfa man qala ilaha illallah hadis akhrajahu ad-Darqutni akhrajahu hadis ini kawan jihad Nabi sallallahu alaihi wasallam Luqman pra sahabat ថាចូលអ្នកសំយ៉ាងទៅនៅពីក្រោយអ្នកដែលមានកលិមាឡាអ៊ីឡាហៃឡឡោះអញ្ចឹងបានន័យថាទោះបីគាត់ធ្វើហ្វាសិកទោះបីគាត់ធ្វើម៉ាក់ស្ទៀតទោះបីគាត់អឺធ្វើបកាពីតាអញ្ចឹងអត់ជាបញ្ហាអ្វីទេដែលសម្រាប់យើងការពារមុស្លាហាត់ការពារការបែកបាក់ជំរវិញសង្គមអ៊ីស្លាមគឺយើងអត់មានជំរឿយើងអាចសះគុកកុំវាយើងទៅសញ្ញាក្រោយខ្នងអ្នកមុខតាឬក៏អ្នកហ្វាសិក នឹងដលទី1ហើយមានដលបញ្ជាក់ទៀតថាអាប់ឌុលឡោះប៊ីនអ៊ូម៉ារអាប់ឌុលឡោះប៊ីនអ៊ូម៉ាររ៉ាឌីយ៉ាឡោះអានហ៊ូគាត់បានសន្យានៅពីក្រោយខ្នងហាជាជអ៊ីប៊ីនយូស៊ុហ្វហាជាប៊ីនយូស៊ុហ្វនេះគឺហ្វាសិកហើយអានាសក៏ដូចគ្នាដែរសញ្ញារបស់អានាសប៊ីនម៉ាលិកហើយមានហាឌីសមួយទៀតថាអ៊ីប្នុម៉ាស្អ៊ូដ អ៊ីបនូម៉ាស្អ៊ូតគឺគាត់បានសង្យ៉ាងនៅពីក្រោយក្នុងវ៉ាលីតអ៊ីប៊ីនអុកបាណាវ៉ាលីតអ៊ីបនូម៉ាស្អ៊ូតគាត់បានសង្យ៉ាងនៅពីក្រោយវ៉ាលីតអ៊ីប៊ីនអុកបាអ៊ីប៊ីនអុកបាហ្នឹងហើយវ៉ាលីតអ៊ីប៊ីនអុកបាហ្នឹងគាត់ជាម្នាក់ហ្វាសិកដែលគាត់ផឹកស្រាគាត់ផឹកស្រាហើយពេលខ្លះគាត់សង្យ៉ាងស៊ូបុះ ទៅ4រកអាត់ក៏មានដែរពេលខ្លះគាត់វិញគាត់យ៉ាងសម្បូរ4រកអាត់ក៏មានដែរពេលខ្លះអញ្ចឹងសហបាបានសម្យ៉ាងពីក្រោយខ្នងគាត់នេះសបញ្ជាក់យ៉ាងច្បាស់លាស់ថាអឺការសម្យ៉ាងនៅពីក្រោយខ្នងពួកអាលីពីតាអាក៏ដូចជាពួកដែលធ្វើ fasting ហ្នឹងគឺហុកុំវាអត់មានបញ្ហាអ្វីទេអ៊ីម៉ាមណាវ៉ាវីរ៉ហ៊ីម៉ាហុលឡោះគាត់បានបញ្ជាក់ក្នុងគីតាមួយជំមុខអ៊ីម៉ាមណាវ៉ាវីគាត់បានបញ្ជាក់ក្នុងគីតាមួយជំមុខគាត់បានបញ្ជាក់ប្រាប់ថាអ៊ីប្នូអ៊ូម៉ាត់ ដែលគាត់សម្យ៉ាងពីខាងក្រោយខ្នង Hajjaj bin Yusuf នោះគឺ Sabit Sabitah នៅក្នុងគីតាប Sahih Bukhari ជាងរឿងនេះជារឿងពិតយ៉ារឿងពិតហើយគាត់ថាក្រុមក្រុមនៃនៅក្នុងមជ្ឈិបរបស់អ៊ីម៉ាំណាវ៉ាវីគាត់ហៅគាត់ក្នុងមជ្ឈិប Syafi'i គាត់បាននិយាយថាការសម្រាំងនៅពីខាងក្រោយខងអាលីហ្វាសិកឬក៏អ្នកមុបតាដៈអ្នកអាលីប៊ីតាអាហ្នឹងគឺហុកមវាសះសម្យ៉ាងរបស់យើងវាអត់ហារ៉ាទេលុះត្រាតែវាពួកពួកគាត់នឹងធ្វើបិទអាដែលថាបិទអាបុកកហ្វារដែលបិទអាគាត់ខ្លាយទៅជាបិទអាគាត់ផ្លែកទៅពីអ៊ីស្លាមបិទអាមុនធ្ងោបិទអារបស់គាត់អាហ្នឹងគឺអត់ដែរទេប៉ុន្តែបិទអាដែលពាក់ព័ន្ធនឹងបិទអាដែលគាត់ធ្វើបិទអាគូរក់ វាអាមិនវាក្នុងអ៊ូស៊ូលទេវាក្នុងហ្វូរូហ៎នឹងគឺអត់បញ្ហាអ្វីទេដែលយើងសម្យ៉ាងនៅពីខាងក្រៅក្នុងពួកគាត់ហើយមួយទៀតសូមបញ្ជាក់បន្ថែមមួយទៀតខ្លះអំពីអ៊ូឡាម៉ាអាហ្លីអ៊ីលមីគាត់បានបញ្ជាក់ប្រាប់ថាការសូឡាត់នៅពីក្រោយពួកអ្នកដែលហ្វាសិកគឺមកក្រោះពួកគាត់មកក្រោះ គូកុំរបស់ក្រោះដូចជាអឺអ៊ីម៉ាមបាននិយាយនៅក្នុងគីតាមហាសាប់លីស៊ីរ៉ូស៊ីក្នុងនាមថាអ៊ីម៉ាមឆាហ្វីគឺអ៊ីម៉ាមឆាហ្វីណូសបាននិយាយដែរអ៊ីម៉ាមឆាហ្វីបាននិយាយក្នុងគីតារបស់គាត់ថាសំយ៉ាងនៅពីក្រោយអាហ្លីវីតអាហ្នឹងពួកហ្នឹងពួកហ្វាសិកហ្នឹងកូនវាមកក្រោះប៉ុន្តែសំយ៉ាងវាសុហេបញ្យោតាមមតិជំហួរឧឡាមាភាគច្រើនថាសំយ៉ាងនៅទាំងក្រោយដើម្បីមុស្លាហា គឺអត់បញ្ហាអ្វីទេណាសាសសម័យរបស់យើងនៅក្រៅក្នុងប្រទេសតែប្រសិនបើនៅពីខាងក្រៅក្នុងអ្នកដែលធ្វើម៉ាក់ស៊ីដូចខ្ញុំនិយាយក្តាមថាអ្នកដែលជក់បារីឬក៏អ្នកដែលអឹកស្រាឬក៏គាត់ធ្វើអ្វីផ្សេងផ្សេងដែលពាក់ព័ន្ធនឹងការហារ៉ាមហ្នឹងប្រសិនបើយើងដឹងច្បាស់ថាគាត់ហ្នឹង fasic ទៅកាន់និយាយកុហកទៅពីអាណត្តិទៅអីផ្សេងផ្សេងហ្នឹងគឺ សម្យ៉ាងយើងបានប៉ុន្តែអាប់ដល់វិញយើងគួរតែជិះវាណាល្អវិញយើងគួរតែយើងគួរតែជិះវាប៉ុន្តែបើមើលតាមទង្វើរបស់សហបត្តិគឺអឺសម្យ៉ាងសម្រាប់អ្នកដែលវាអាក្រោយគឺអត់មានបញ្ហាអ្វីទេសះធម្មតាដូចជាយើងសម្យ៉ាងនៅពីក្រោយអ្នកដែលសលេះសលហ៊ីមប៉ុន្តែដូចខ្ញុំបានតាមតាមថាអាស្ដលដែលល្អជាងគេបង្អស់គឺយើងត្រូវរកអ្នកដែលអក្រក់អស្តោះហ្វាគីអាលិនហើយវរ៉ា ដែលគាត់មកឈួតនិងគាត់បរគាត់ជាអ្នកត្រឹមត្រូវជាងគេដើម្បីដឹកនាំជួយសមាយាធ្វើជាអ៊ីម៉ាំជាវាងពីឃីឡាជៀសវាងពីឃីឡាប៉ុន្តែមានទង្វើសាបាត់ធ្វើខ្ញុំអត់ជឿថាមានសាបាត់ធ្វើជំយ៉ាងក្រៅពីក្នុងរបស់អ្នកដែល fasik ក៏ប៉ុន្តែដែល afdal ល្អពីយើងអ្នកដែលជាអ៊ីម៉ាំអ្នកដែល ma'ruf bi salah ល្អ ma'ruf ដែលនឹងគាត់តក្វាចំពោះ Allah Subhanahu wa ta'ala យ៉ា wallahu ta'ala យ៉ាអស្តាត់ ចង់សួរថែមចំណុចទីទៀតអឺពាក់ព័ន្ធទៅនឹងអ៊ីម៉ាមនេះអឺតកតកមីមីមួយចំនួនសារលើកឡើងសួរដែរដែលអ៊ីម៉ាមទួនទួនសុកម៉ាយមួយចំនួនហ្នឹងគាត់ដឹងស្រាប់ហើយគាត់គេធ្វើខ្សែចកេះលោកអញ្ចឹងណាជួយជួយធ្វើខ្សែចកេះ ជួយអីចឹងទៅអញ្ចឹងអានឹងយើងឃើញថាទង្វើដូចជាមិនត្រឹមត្រូវទេហើយជាទួនអ្នកធ្វើអ៊ីម៉ាមចឹងថាបើសិនជាមានកាត់ឡើងអញ្ចឹងថាឧស្សាហ៍យល់យ៉ាងម៉េចដែរចឹងគាត់បានប្រាប់ពីខាងលើថានប៊ីសល្លឡោះអាឡៃវ៉ាសឡាមបានប្រាប់ប្រាប់ក្នុងហាឌីសសូហេថាយូអាំមុលកោមអក្រអ៊ូហុំលីគីតាប៊ីឡា ណាចឹងចំពោះអ្នកដែលពេលនិយាយអំពីអ្នកហ្វាសិកដែលឬក៏អ្នកអាលីបុកតើអ្នកអត់ខ្លាយទៅជាបិទអារបស់គាត់ទៅគូហ្វួរទៅក្លាក់កាហ្វៀប៉ុន្តែអ្នកដែលធ្វើអាជីម៉ាត់ស៊ីហៀតនេះធ្វើអំពុសអាជីម៉ាត់ដែលក្នុងការហាមរបស់ណាប៊ីហើយគាត់មកធ្វើជាអ៊ីម៉ាំរបស់គេមកធ្វើជាអ៊ីម៉ាំរបស់គេចឹងនៅក្នុងនេះអ៊ូឡាម៉ាបាននិយាយឲ្យច្បាស់ថាគឺ បើសិនគាត់មកធ្វើអ៊ីម៉ាំហ្នឹងគាត់ជាអ្នកអ៊ីម៉ាំរ៉ូទិកអ៊ីម៉ាំដែលគាត់ជាអ្នកដែលនៅក្នុងភូមិគេតែងតាំងគាត់ធ្វើជាអ៊ីម៉ាំឬមួយក៏គាត់ឡើងធ្វើជាអ៊ីម៉ាំអញ្ចឹងយើងអ្នកដែលម៉ាក់មុំនេះយើងសំយ៉ាងជាមួយគាត់យើងសះប៉ុន្តែ សម្រាប់គាត់ហ្នឹងជាមួយអល់ឡោះតាឡាយ៉ាអញ្ចឹងបានថាគួរអាហ្វដគួរគាត់គួរជិះវិញគាត់គួរជិះវិញក៏មិនធ្វើអ៊ីម៉ាំរបស់គេ ពោលធ្វើឲ្យគេសាក់គឺគេសង្ស័យរូបគាត់ត្រូវទង្វើរបស់គាត់ខ្លាយទៅជាអ្នកដែលជ្រិកជាមួយនឹងអល់ឡោះតាឡាប៉ុន្តែបើអត់មានជំរឿពេលណាយើងអត់ទៅសម្យ៉ាងគាត់ជាអ៊ីម៉ាមផងហើយយើងអត់មានថាពេលអត់សម្យ៉ាងយើងអ្នកដែលតខលុហ្វនឹងសូឡាយ៉ាម៉ាឬក៏យើងទៅជាអ្នកដែលតខលុហ្វយើងអ្នកនោះដែរអ្នកដែលបាត់បង់សម្យ៉ាងយំអាត់អីទៅគឺគាត់ទៅជាខុសទីទៅអីទៅអានឹងក្នុងដំណាក់កាលហ្នឹងគឺឧឡាម៉ាបានបញ្ជាក់ប្រាប់ថាឲ្យយើងទៅចូលរួមសម្យ៉ាងហើយបើសិនណាឲ្យអាសាសរបស់យើងអាមិនសាសរបស់គាត់ والله اعلم យ៉ាអัลฮัมឌុលឡាអរគុណច្រើនស្តាប់ដែលបកស្រាយនៅចងល់នេះហើយអឺស្តាប់មូហាម៉ាត់ខ្ញុំចង់បានចម្លើយឬក៏សួរចំពោះស្តាប់ទៅទៀតស្តាប់មូហាម៉ាត់បើបើសំឡេងយ៉ាស្តាប់មូហាម៉ាត់ហាសាន់ ចាអឺបាញ់នេះឧស្សាហ៍បានលើកឡើងអំពីការឈររបៀបឈរការសាឡាត់ហើយចំណុចបន្តជាមួយឧស្សាហ៍នេះខ្ញុំចង់ឲ្យលើកអំពីអឺអ្វីដែលអឺតក់ឬក៏មិនមិនបងប្អូនយើងតែងតែមានចម្ងល់ពាក់ព័ន្ធទៅនឹងគេហៅថា Facebook ឬក៏ Wallfake អញ្ចឹងទៅអញ្ចឹងនៅក្នុងករណីសាសនាដែលគិតថាគាត់នឹងជាអ្នកដែល Facebook បានថា តោតោគេហើយពេលណាអាចតន់រត់អាត់ពេលណាអាចបាត់រត់អាត់ហើយការតាមនេះគឺយើងឃើញថាអឺការតាមអ៊ីម៉ាំនៅក្នុងម៉ាសៀតដែលយើងឃើញណាគឺម៉ាក់ម៉ុំខ្លះធ្វើស្មើរហូតដល់ចង់បញ្ញាប់ជាងអ៊ីម៉ាមទៀតក៏មានអញ្ចឹងនេះគឺជាចំណុចមួយហើយចំណុចមួយទៀតគឺ ដូចតែមានលើកឡើងក្នុងបន្ទាប់ចាវិយាក៏អ្នកខ្លះអាចបញ្ជារហូតដល់ទៅ3រុកុនបានថាប្រឡែងឲ្យអ៊ីម៉ាមសមុនតោហើយម៉ាក់មុំចាំសាប្រោយឺតដល់មែនតែនមានថាមានខ្លះក៏លឿនខ្លាំងមានខ្លះក៏យឺតខ្លាំងចាចំណុចទាំងអស់ទាំងនោះគឺស្ដាប់បកស្រាយបន្តិចឬក៏បញ្យល់បន្តិចដើម្បីឲ្យយើងធ្វើទៅមានភាពត្រឹមត្រូវនៅក្នុងការស្បាស្បាយ៉ាងបរិយាបន្ន ិលាអល់ហាំឌីលឡាហ៊ូសឡាតវ៉ាសាឡាមអាឡារ៉ាស៊ូលឡាបាទនិយាយដល់ចំណុចនេះគឺមានការស្មុគស្មាញទាក់ទងជាមួយនឹងក្នុងបទដ្ឋឬក៏នៅក្នុងលក្ខណៈគឺរៀនស្មុគស្មាញបន្តិចលើកលែងថាយើងរៀនហើយស្ដាប់ទៅស្ដាប់ទៀតអានេះគឺវាបានច្បាស់លាស់ព្រោះវាលក្ខណៈវាប្រទេសគ្នាហើយអាចជាចលាយច្បាប់ទី1យើងហៅថា mobile effect ដូចតែគេហៅថា mobile effect mobile effect គឺអ្នកដែល takbir atul ihram ជាមួយនឹង imam តាំងពីដើមទីអានេះសម្រាប់ជំហរឧឡាម៉ាប៉ុន្តែបើមិនហិបឆាវរីគាត់ថាអ្នកតែទៅតន់ imam ហើយមានរយៈពេលសូត្រអតិថាចប់ជាមួយនឹង imam អត់តន់គ្រប់ទូអាហ្នឹងគេហៅថា muwafiq muwafiq អ្នកដែលស្របជាមួយនឹង imam អ្នកដែលទៅធន់អ៊ីម៉ាមហើយមានពេលសូត្របាតិហាចប់ហើយអ៊ីម៉ាមអត់តន់រុកុទេអ្នកនឹងគឺគេហៅថាជាអ្នកមូអាហ្វិកក្នុងបទឆាអ៊ីអ្នកមស្ពូកមស្ពូកឬហៅមស្ពូកតែមិញដកបងប្អូនយើងតែគាត់ប្រើពី Facebook គឺអ្នកដែលទៅក្រោយ Facebook Facebook អ្នកដែលគេមុនគាត់អញ្ចឹងមានន័យថាអ្នកទៅក្រោយ អ្នកទៅក្រោយហ្នឹងគឺអ្នកដែលទៅទឹកទីរសុលអ៊ីហ្រាមតាមអ៊ីម៉ាមហើយគាត់អត់មានពេលអឺសូត្របាទីហាបានគ្រប់គ្រាន់ទេ ពេលដែលគាត់មានសម្រាប់សូត្របាទីហាហ្នឹងគឺអត់បានបញ្ចប់ទេគឺអ៊ីម៉ាមលោកពូទៅអាហ្នឹងគេហៅថា Facebook ឬ Facebook នៅក្នុង Method Shafi អញ្ចឹងទាំងពីរហ្នឹងយើងដឹងហើយថា អ៊ីម៉ាមគឺគាត់ជាអ្នកដឹកនាំអញ្ចឹងអ្នកមូវ៉ាហ្វិកគឺអ្នកដែលមានពេលសូត្រគ្រប់គ្រាន់គឺគាត់ត្រូវសូត្រហ្វាទីហាសម្រាប់ទស្សនៈរបស់អ៊ូឡាម៉ាដែលថាហ្វាទីហាជារូបគាត់ហើយបើសិនជានៅក្នុងសម្ភារយ៉ាងសូត្រលឺគឺគាត់ចាំបាច់ក៏ត្រូវតែសូត្រដែរអញ្ចឹងគាត់ផ្លែងអត់បានទេគឺគាត់ត្រូវតែ សូត្រ Fatiha ឲ្យចប់លើកលែងតែនៅក្នុងករណីលើកលែងតែនៅក្នុងករណីតែគាត់ភ្លេចណានៅក្នុងករណីដែលគាត់ភ្លេចឬគាត់អាល័យវល់ទៅសូត្រអីគេទៅសូត្រអ្វីដែលជាសុណាត់ដូចជាឌូអាអ៊ីតាអានឹងគាត់ត្រូវធ្វើពីម៉េចបើសិនគាត់ភ្លេចនិយាយទៅ ឧឡាម៉ាខ្លះគឺគាត់ថាឲ្យទៅតែម្ដងជាមួយនឹងអ៊ីម៉ាមទៅពីគុំអ៊ីម៉ាមគាត់ជាអ្នកដែរហើយត្រូវត្រង់នឹងទទួលខុសត្រូវទៅលើផាតិហារបស់គាត់ដោយឡែកបើសិនជាយើងនិយាយបែបនេះនៅក្នុង Mental Therapy គឺគាត់ទទួលយកអត់បានទេនៅក្នុងវិសាលានេះគឺព្រោះវាជារូបតនអញ្ចឹងបើនៅក្នុង Mental Therapy គាត់ត្រូវម៉េចបើសិនជាគាត់ភ្លេចផាតិហានេះនៅតែតោងជាមួយនឹងកន្លែងនេះហើយវារសុលអេរ៉ាភ្លេច អញ្ចឹងបើផ្លេចនៅក្នុង method therapy គឺល្អវាគឺគាត់ទៅជាមួយនឹង imam ទៅរហូតដល់ imam ឲ្យសាឡាគឺគាត់ឡើងតមួយរំខានផ្សេងទៀតដើម្បីជាការជាការបំពេញហើយក្នុងករណីដែលគាត់កំពុងតែសូត្រ dua iftitah ពេលរបស់គាត់ មានត្រឹមតែសូត្រ Fatiha ដល់គាត់អត់សូត្រ Fatiha គាត់ទៅ dua iftitah សិន តើអានឹងគាត់ត្រូវធ្វើយ៉ាងម៉េចគឺគេត្រូវពិន័យគាត់ធ្វើយ៉ាងណាឲ្យវិលត្រឡប់មកសូត្របតិហានៅពីនឹងសិន ហើយចាំពិភពទៅជាមួយនឹងអ៊ីម៉ាមឲ្យឲ្យអ៊ីម៉ាមទៅមុនសិនទៅអញ្ចឹងសម្រាប់អ្នកមស្គូវិញសម្រាប់អ្នកមស្គូវិញបើសិនជាមកដល់គឺគាត់តន់ប៉ុន្មានគឺគាត់សូត្រប៉ុណ្ណឹងគឺទៅពេលដែលអ៊ីម៉ាមរុពុគឺគាត់ត្រូវរុពុ តែម្ដងទៅហើយបើសិនជាគាត់អត់ទាន់ទេទាន់មកដល់គឺទឹកវារទល់អ៊ីហ្រ៉មហើយបើទឹកវាអ៊ីនទីកលទឹកវាចុះទៅរូគូហ្នឹងទាន់អ៊ីម៉ាមនៅក្នុងរូគូត្រឹមមកកម្រិតតម៉ាក់នេះណាដែលអ្នកខ្លះថាមកកម្រិតតាស្បេណាដោយអ្វីដែលមានលើកឡើងថានៅក្នុងបន្ទប់ឆាអ៊ីមកកម្រិតតាស្បេឬក៏មកត្រឹមរយៈពេលតាស្បេហ្នឹងតម៉ាក់នេះណាប៉ុណ្ណឹងនឹងណូប៉ុណ្ណឹងគឺគេរាប់ថាយើងបានហើយ ណាបានតន់ជាមួយនឹងអ៊ីម៉ែមបារកាត់ហ្នឹងគឺគេរាប់ហើយណាគឺគេរាប់ហើយហ្នឹងហើយអញ្ចឹងសម្រាប់ Facebook នេះយើងនិយាយម្ដងទៀតថាបើគាត់តន់ប៉ុន្មានគឺគាត់សូត្រប៉ុណ្ណឹងទៅអ៊ីម៉ែមរូបភុគឺគាត់រូបភុហើយបើសិនជាគាត់អត់តន់តតែសោះក្នុងការសូត្រហ្នឹងបានតែទឹកទៀតអេរ៉តបោទឹកស្បៀតចោះទៅរូបភុគឺត្រូវតែទឹកស្បៀតចោះទៅរូបភុជាមួយនឹងអ៊ីម៉ែមដោយផាច់ខាគាត់អត់បានសូត្រ សូត្រសក់អាហ្នឹងគឺអត់មានបញ្ហាទេដោយសារតែកលិលវាមានអំពីអាប៊ីបក្រោះដែលគាត់ថ្ងៃមួយមកសម្បះយ៉ាងជាមួយនឹងរ៉ាស៊ូលឡោះសាឡឡោះហើយវ៉ាសាឡាមហើយគាត់ទឹកបៀតហើយគាត់រុគុយកតែម្ដងក្រោយពេលគាត់រុគុហើយគាត់ដើរចូលទៅក្នុងសាប់ ចឹងនប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាមមិនបានប្រើគាត់ឲ្យសម្បេះយ៉ាងសាថ្មីទេគ្រាន់តែថាថាយ៉ាកឡោះអ៊ីរសានវ៉ាឡាតាតាអ៊ូសូមពីអល់ឡោះស៊ុបហានវ៉ាតាឡាបន្ថែមឲ្យអ្នកឯងមានការព្យាយាមជាងនេះទៀតហើយកុំធ្វើបែបហ្នឹងទៀតចឹងកុំធ្វើបែបហ្នឹងនប៊ីអត់បានប្រើឲ្យសម្បេះយ៉ាងសាថ្មីទេទុយទៅវិញគាត់រូបភក់នៅក្រៅសាប់តែម្ដងហើយបានចូលអញ្ចឹងមានន័យថាគាត់អត់បានសូត្រផាទីហាដល់ពេលគាត់អត់បានសូត្រផាទីហាបើផាទីហាជាមួយរូបគាត់អញ្ចឹង ដលិលកន្លែងនេះមានន័យថាហ្វាទីហាគឺជ្រូកអំពីគាត់ដោយសារតែអត់មានពេលហើយរកៈរបស់គាត់គឺត្រូវររាប់បានអញ្ចឹងខ្ញុំថាបងប្អូនយើងអាចនឹងយល់បាន តេតងជាមួយនឹង graphic និង MacBook ហើយ masalah វានៅមានបតិនៃការទៀតទៅបន្ថែមពេលដល់នេះវាវាវាមិនខំស្របឲ្យយើងបានបកស្រាយឲ្យគ្រប់គ្នាជាងនេះទៀតទេបាទបានមកកំណត់ជាថាអាចស្វែងយល់បានច្បាស់ច្បាស់បានណាអញ្ចឹងណាអញ្ចឹងសម្រាប់ Facebook ហ្នឹងគឺប៉ុណ្ណឹងគាត់តន់ប៉ុន្មានគាត់សូត្រប៉ុណ្ណឹងហើយរុកុទៅហើយបើសិនជាអត់សូត្របាទីហាអត់តន់ទេ អ៊ីម៉ាមទៅរុកុគឺតក្បៀរអ៊ីហ្រ៉មហើយគឺតក្បៀរទៅជាមួយគ្នានឹងតែម្ដងទៅទៅយោងទៅលើកលិលអាប៊ីបក្រចំណាយតេតងជាមួយនឹងថាតើយើងត្រូវតាមអ៊ីម៉ាមដោយរបៀបម៉េចករណីក្នុងការតាមអ៊ីម៉ាមនេះគឺនប៊ីសល្លឡោះអាឡៃហ៊ីវសាឡាមគាត់បានប្រាប់ថាអ៊ីសាកាបារ៉ាហ្វាកាប៊ីរូ កាលណាអ៊ីម៉ាមតាក់បៀតគឺយើងត្រូវតាក់បៀត ចឹងដែលតាគីបៀរតុលអ៊ីហ្រាមជាមួយនឹងអ៊ីម៉ាមគឺគាត់ធ្វើយ៉ាងណាត្រូវតែយឺតជាងអ៊ីម៉ាមត្រូវតែយឺតជាងអ៊ីម៉ាមស្មើគ្នាក៏អត់សះមុនអ៊ីម៉ាមក៏អត់សះដែរអញ្ចឹងឲ្យអ៊ីម៉ាមទៅសិនចាំយើងតាគីបៀរតុលអ៊ីហ្រាមពីព្រោះបើសិនស្មើអ៊ីម៉ាមអត់តន់ចូលម្យ៉ាងយើងក៏តាមយើងយើងតាមក្រៅម្យ៉ាងបើសិនជាមុនមុនអ៊ីម៉ាមមានន័យថាយើងក៏តាមណាបើយើងធ្វើមុនអ៊ីម៉ាមទៀតអ៊ីម៉ាមអត់តន់ចូលម្យ៉ាងយើងក៏តាម យ៉ាងម៉េចអានឹងគឺបានទេគឺត្រូវតែក្រោយណាសម្រាប់ទឹកវារទុលអេរ៉ងសម្រាប់ទឹកវាអ៊ីនទីកលសម្រាប់ទឹកវាអ៊ីនទីកលសូត្រទឹកវាឬយើងហៅថាទឹកវាពីរុកុន1ទៅរុកុន1ចាំបាច់យើងត្រូវតែអីគេត្រូវយឺតជាងអ៊ីម៉ាមយើងមិនអាចធ្វើមុនអ៊ីម៉ាមបានទេករណីធ្វើមុនអ៊ីម៉ាមនេះគឺមានហាឌីស ដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំថាมันខ្លាចទេឬអ្នកដែលវាងើបក្បាលវាមុតនឹងអ៊ីម៉ាមតាអល់ឡោះស៊ុបហានវតាឡាទៅដូរក្បាលរបស់គេទៅជាក្បាលអ៊ីម៉ាមណាมันខ្លាចទេឬអ្នកដែលទៅងើបមុនអ៊ីម៉ាមឃើញទេឲ្យអល់ឡោះស៊ុបហានវតាឡាដូរក្បាលរបស់គេឬក្បាលរបស់គេទៅជាក្បាលអ៊ីម៉ាមអញ្ចឹងហាឌីសនេះគឺមុនផងណាអញ្ចឹងសម្រាប់យើងជាម៉ាក់ម៉ុំគឺយើងត្រូវតាមពីក្រោយអ៊ីម៉ាម អានេះគឺ afdal បើសិនជាស្មើស្មើជាមួយនឹងអ៊ីម៉ាមនៅរាល់ការផ្លាស់ទីផ្លាស់ទីពីមួយរុកុនទៅមួយរុកុនអាហ្នឹងគឺមកគ្រោះគឺគេអត់ចង់ឲ្យទេណាហើយករណី ដែលធ្វើមុននេះគឺអ៊ីខទីឡាហ្វូឡាម៉ាទៀតអ្នកខ្លះថាបើសិនជាដឹងហើយចង់ទោះបីតែមួយរុកុនក៏ក៏បតល សម្បះយ៉ាងដែរតែបើសិនជាធ្វើ នៅក្នុងករណីផ្លេច ឬក៏ធ្វើនៅក្នុងករណីហ្នឹងវាអត់ដឹងហុកុំគឺអត់បញ្ហាទេប៉ុន្តែអ៊ីម៉ាមខ្លះគាត់ថាបើសិនជាឧឡាម៉ាខ្លះគាត់ថាបើសិនជាដឹងក៏ដោយអត់មានបញ្ហាទេត្រឹមមករុកុនគឺធ្វើយ៉ាងណា បញ្ញាបញ្ញាលត្រឡប់មកវិញហើយមកតាមក្រោយពីអ៊ីម៉ាមទៅអាហ្នឹងគឺគឺអត់មានបញ្ហាអីទេសម្រាប់សម្រាប់ការតាមក្រោយអ៊ីម៉ាមដែលគេផ្លាស់ទីពីរុកុនមួយទៅរុកុនមួយហ្នឹង សម្រាប់ Madhab Shafi'i វិញគាត់ថាបើសិនជាអឺគាត់អនុញ្ញាតឲ្យ3រូបុនបើសិនជាគាត់នឹងមានបញ្ហានៅក្នុងករណីដែលគេលើកលែងដូចជាគាត់សូត្រយឺតតាមធម្មតារបស់គាត់អ៊ីម៉ាមនឹងគាត់សូត្រលឿនអីអញ្ចឹងទៅនៅក្នុងករណីបែបហ្នឹងគឺគាត់ប្រឡែងឲ្យទៅ3រូបុនណាដោយសារមានមូលហេតុហើយបើសិនជា3រូបុនហ្នឹងនៅតែមិនគ្រប់គ្រាន់នៅក្នុងការ ធ្វើរុកុននឹងឲ្យវាដេញតន់គ្នាគេនៅ3យើងនៅបន្តបន្តគ្នាអញ្ចឹងទៀតគឺអ៊ូឡាម៉ាខ្លះគាត់បានលើកឡើងថាយើងបញ្ចប់របស់វាចេះតែទៅទៅទៅតាមអ៊ីម៉ាមតាមដំណើរវគ្គវាចឹងទៅហើយរកអាត់តែយើងអត់បានគ្រប់គ្រាន់ហ្នឹងគឺយើងបោះបង់ចោលគឺយើងទៅសងមួយរកអាត់បន្ទាប់ពីអ៊ីម៉ាមឲ្យសាឡាមនេះគឺទេសនៈនៅក្នុងអឺ mazhab asy-Syafi'i ចឹងតត បងប្អូនរបស់យើងចាស់ចាស់គឺគាត់អាចធ្លាប់ឮនៅបញ្ហាទាំងអស់ហ្នឹងតែសម្រាប់ឧឡាមៈផ្សេងទៀតគាត់ថាមិនចាំបាច់ដល់3រូបកុនទេត្រឹមតែ1រូបកុនគាត់ថាអត់មានមូលហេតុអីដែលអនុញ្ញាតឬក្នុងករណីលើកលែងតែឲ្យយឺតជាងទេ គឺតែយឺតគឺខូចសម្រាប់យ៉ាងហើយតែបើក្នុងករណីដែលគេលើកលែងដែលថាយើងយឺតមានបញ្ហាតែគេអនុញ្ញាតឲ្យអានេះគឺអត់ អត់អីទេនៅទីហ្នឹងគឺយើងទៅតាមក្រោយគ្នារហូតទៅប៉ុន្តែក៏អាចទៅចាអឺ alhamdulillah អរគុណច្រើនឧស្តាតអឺមហាម៉ាត់ហើយសម្រាប់ឧស្តាតឧស្តាតយើងផ្សេងទៀតតើមានអ្វីចង់បន្ថែមពាក់ព័ន្ធទៅនឹងអឺមសាឡាសាឡាជាម៉ានេះហើយខ្ញុំមានចម្ងល់មួយដែរមានចម្ងល់មួយដែរធ្លាប់ធ្លាប់ឃើញណាអឺស្អីបងសូត្រធ្លាប់ឃើញដោយឧស្តាហ៍បានលើកឡើងមិញ គេនៅសម្បាយ៉ាងបរិយមអាក្នុងមួយចិត្តដល់ឡែកតែគាត់ម្នាក់ឯងគាត់សម្បាយ៉ាងតែឯងអត់ជុលមិនដឹងជាគាត់តាមមធ្យបអីឬក៏យ៉ាងម៉េចឬក៏មានមតិឧលមាឬក៏មិនមធ្យបណាលើកឡើងអាចបានធ្វើអនុញ្ញាតឲ្យធ្វើអញ្ចឹងបានទេសិនបិស្មិលឡាហ៍ហាំឌុលឡាអឺមុនបកស្រាយចំពោះខ្ញុំសូមបញ្ជាក់ប្រាប់ថាតាមពិតទៅមសាឡាយ៉ាងនេះយើងក៏ជួយតាពេក ដោយសារមានមតិឧលមាច្រើននៅក្នុងមសាឡាហ្នឹងដោយអ្វីដែលគុណថាមិនអាសានក៏បានបកស្រាយហ្នឹងថាថាយើងត្រូវពិបាកខ្លួនបកខ្លួនមិនថាយើងយកមកសិមមកដាក់មុខហើយយើងក៏ឲ្យពិបាកថាប្រឹងប្រែងសូត្របាត់ទេឲ្យចប់រហូតដល់ផ្អាករហូតដល់អនុញ្ញាតទៅយើងមើលទៅហាឌីសណាប៊ីដែលដែលឲ្យយើងដែលអនុញ្ញាតឲ្យយើងធ្វើអញ្ចឹងយើងថាដោយសារមានហាឌីសណាប៊ីសូលសំជាក់ថា innama yu'lal iman yu'tamma bih ពិតណាស់គេបានបង្កើតឲ្យមានអ៊ីម៉ានហ្នឹងគឺសម្រាប់ឲ្យប្រសាមពូនឲ្យម៉ាក់មុខអញ្ចឹងយើងបាច់ព្យាយាមសូត្រទេអ្វីដែលសូត្របានប៉ុណ្ណាយកប៉ុណ្ណឹងអ៊ីម៉ាមរុករុកដោយសារនប៊ីថាអ៊ីដរកអលអ៊ីម៉ាមក៏រកអ៊ូពេលណាអ៊ីម៉ាមរុករុកទៅពេលណាអ៊ីម៉ាមសយុទ្ធសយុទ្ធតាមអ៊ីម៉ាមឲ្យទាត់អាហ្នឹងដោយសារហាលអ៊ីម៉ាមបើខ្ញុំថាបកស្រាយវាឆ្ងាយមាន4ហាលម៉ាក់មុខជាមួយម៉ាមមាន4លក្ខណៈប៉ុន្តែយកចង់វិញទៅហ្នឹងគាត់ចង់ចង់ថា dalil ដែលពីសុណាអំពីអាយ៉ាកុរអានដែលនប៊ីសុលឡាមប្រោយើងស្ដាប់អ៊ីម៉ាមប្រោយើងតាមអ៊ីម៉ាមអញ្ចឹងយើងហៅថាបង្កើតបរិយាកាសមួយដើម្បីផ្ដល់ការងារដល់យើងកុំឲ្យរហូតដល់វិជាពេលដល់សត្វតាមមិនហឹបអនុញ្ញាតដល់3លកុនអនុញ្ញាត1លកុនអីចឹងវាវាយើងហាក់ដូចជាបោះបង់ចោលហាទីសអ្វីដែលនប៊ីអនុញ្ញាតឲ្យយើងអញ្ចឹងយើងធ្វើទៅតាមអ្វីដែលអាចធ្វើបានយ៉ា នឹងទាំងឡើងវិញតែខ្ញុំចង់បន្ថែមនៅក្នុងចំណុចនេះថាយើងអាចវត្តណាពីសល់របស់ស្លាមបានកាត់អ៊ីម៉ាមឲ្យតាមគោលណាម៉ាក់មុំចឹងបើចាំទៅប្រឹងអីអ្វីដែលហួសពីនឹងទេរហូតដល់មានឧឡាម៉ាខ្លះថាពេលណាយើងសម្យ៉ាងលឺជាមួយនឹងអ៊ីម៉ាមសម្យ៉ាងបិទម៉ាស់មួយម៉ាស់បើយ៉ាងធ្វើបារិហាទេសាសសម្យ៉ាងរបស់យើងឧឡាម៉ាក៏បាននិយាយដែរហើយហាឌីសមានតែលើកបកតាមបើយ៉ាងសូទេបើចាំប្រឹងពេលយប់នេះធ្វើតាមបំណងដោយសារកូរ៉ានក៏បានប្រាប់អល់ឡោះតាឡាព្រានថា فإذا قرئ القرآن فاستمعوا له وأنصتوا ចឹងកន្លែងហ្នឹងអាយ៉ាន់អ៊ូឡាម៉ាជា Ibnbas ក៏បានប្រាប់ថាអាយ៉ាន់នេះគឺនិយាយតែរឿងក្នុងសំយ៉ាង cost និយាយក្នុងសំយ៉ាងតែម្ដងចឹងពេលមកសូត្រទៅស្ដាប់ពីណានឹងអ្វីដែលខ្ញុំចង់បន្ថែមទី2ពាក់ព័ន្ធនឹងសំណួរអ្នកដែលសំយ៉ាងម្នាក់ឯងអញ្ចឹងបើតាមកលេចមើល hadith ដែលអឺ Nabi sallallahu alaihi wasallam គាត់ឲ្យសាឡាមឃើញសាហាបាម្នាក់និយាយនៅសាសតែម្នាក់ឯង ទៅយ៉ាងសោះតែម្នាក់ឯងគាត់អត់ទូសាសមុខទៀតគឺគាត់ខកតាមអ៊ីម៉ាមតែគាត់ខំម្នាក់ឯងកាលហ្នឹងគឺណាប៊ីប្រាឲ្យសញ្ញាម្ដងទៀតណាប៊ីប្រាឲ្យសញ្ញាម្ដងទៀតឲ្យអាដាសូឡារបស់វាចឹងហើយបានមកគុំមកគុំសរៈនៅពេលដែលយើងទៅដល់ពុទ្ធស័ព្ទពីណែនហើយពុទ្ធស័ព្ទទីពេញឲ្យណាប៊ីសូឡាសាំប្រាប់ឲ្យយើងទឹកគបៀតពីខាងក្រោយហើយឲ្យយកម៉ាក់មកពីមុខមកតជាមួយយើងឲ្យបានពីរនាក់គឺណាប៊ីហាមកពីការសូឡាជាស័ព្ទ ម្នាក់ឯងព្រោះដូចទូមហាម៉ាត់បាននិយាយថាពេលតែម្នាក់ឯងគឺមិនមែនឲ្យជាសត្វទេគឺត្រូវឲ្យបានពីរនាក់ចឹងហើយបានហូបកំអនុញ្ញាតឲ្យយើងទឹកទៀតហើយយើងហៅអ្នកដែលប្រមុខយើងចូលមកខលជាមួយយើងពេលនោះដោយមានដល់ប្រហែលថាថាពីប្រាក់ឲ្យសាបាត់សញ្ញាម្ដងទៀតដែលគាត់គាត់ខលនៅស័ព្ទម្នាក់ឯងកំឡោះចាចាអរគុណច្រើនណាស់សិតអឺជើងគុំមានអីចង់បន្ថែមគឺឃើញ វាជាមានអីចង់បន្ថែមទៅផុតដល់សូមជ័យមកហើយដើមផ្ញើចុងក្រោយផងភាសាពេលវេលារបស់យើងអស់ម៉ោងហើយបាទមិនឲ្យតោះមក 但是，别忘了。 الساعي يا لا لا يا رسول الله يا حديث الأستاذ نعمان العلوي يا زادك الله خيرا ولا تعود អមរតនាផលនៃការយកចិត្តទុកដាក់នេះឯងប្រព្រឹត្តឲ្យបានបានល្អកុំធ្វើទៅទៀតកុំធ្វើមកទឹកពពាកក្រោយសាសឲ្យដើមមកចឹងអញ្ចឹងកាលចំណុចដែលគេហៅថា ធ្វើអញ្ចឹងទៀតយ៉ាកុំទឹកទៀតប្រភេទហ្នឹងហើយបើពេលណាអ៊ីម៉ាំទៅឲ្យទៅសិនចុះយ៉ាពេលណាយើងតន់ប៉ុន្មានយើងធ្វើប៉ុណ្ណឹងកុំធ្វើទៅឆ្លោះទៅទៀតទី2អលមាថាថាកុំឲ្យជីកអ្នកក្រោយឲ្យសញ្ញាអំតិចដើម្បីតន់ទឹកទៀតរបស់អូឡាជាមួយនេះណាយ៉ាហើយគឺករណីបើសិនជានៅឈរនេះទៀតមិនសុខក៏បានបោះឆ្ងាយទៅឈរនៅឲ្យសាប់ឯងណាពីសូនបានធ្វើហើយអឺហើយក៏ប្រើ សម្បាសយ៉ាងសាថ្មីដោយឧទាហរណ៍ទីមួយទៀតបានបញ្ជាក់ថាអ្នកដែលជំរុញសម្បាសយ៉ាងក្រោយសាស្ត្រតែឯងណាឡាសាឡាតលីកអ៊ីយ៉ាណាពីថាมันចាត់ទុកថាអ្នកឯងសម្បាសយ៉ាងពេញលក្ខណៈគឺអ្នកដែលឈោតែឯងមកក្រោយសាស្ត្រអញ្ចឹងវាមានលក្ខណៈបងប្អូនគឺគាត់អត់បានយល់វាឥឡូវសម័យនេះគាត់ទៅគឺថាគឺសម្បាសយ៉ាងតាមចិត្តវាដូចខ្លួនតែកាលសម្បាសយ៉ាងយើងបើកទូទៅគាត់ ចង់ទៅលាយគាត់ចង់ស្រួលរបស់គាត់គាត់អត់បានដឹងថាហូបកំនេះយ៉ាងម៉េចគាត់ដាក់ផ្អែរបស់គាត់ពីក្រោយយ៉ាទោះបីសាក់នៅខាងមុខមានមានអាចចូលបានឬបាទចូលចឹងតើរំលឹកថាចូលការដែលបំពេញសាក់ចូលបំពេញសាក់នេះគឺជាបទពិធីរបស់នប៊ីសល្លឡោះសល្លឡោះដោយដែលនប៊ីបានបញ្ជាក់ថាទៅសុខបាទុមវ៉ៃណាតស្វីយតសុខមានទីកោ លោកខ្លួននេះតម្រង់សាច់ក្នុងការបានបានន័យថាអត់មិនឈររៀងក្រោយដោយឈរសាច់ជាមួយទៀតតម្រង់ឲ្យត្រង់ហ្នឹងពីព្រោះការតម្រង់សាច់ហើយធ្វើឲ្យសាច់របស់យើងមានលក្ខណៈដូចអាមកសាច់ណាកងទៅឲ្យសាច់អាមកណាឲ្យចិត្តឲ្យខំពីចិត្តឯងប្រេះខាតអាចធ្វើវាទៅវិញទៅមកហ្នឹងវាគឺជាមូលហេតុដែលអភិសរសនាបានពីគំនិតរបស់យើងចូលសាសនាព័ន្ធជាមួយនឹងកម្មក្រៅ មិនត្រូវយើងដើររត់ សើរវាគ្មិនរបស់យើងដែលបានចូលរួមចេះទេបងប្អូនសាមគ្គីទីគ្រប់គឺថាការងារសម្បោះញ៉ាំងគឺជាការងារធំណាស់សម្រាប់យើងជាសាសនិកឥស្លាមដោយសារតែសាឡាត់នេះគឺជារូបកុនមួយនៅក្នុងចំណោមរូបកុនឥស្លាមទាំង5ហើយសម្រាប់យើងជាបរោះជាប្រុសប្រុសនេះគឺតម្រូវឲ្យសាឡាត់បរិយាមអានៅម៉ាស្យិតហើយយើងឃើញថាការសាឡាត់បរិយាមអានៅម៉ាស្យិតមិនមែនត្រឹមតែជាកណ្ដីចាំបាច់កណ្ដីកិច្ចចាំបាច់ដែលយើងត្រូវធ្វើនោះទេហើយជានេះទៅទៀតវាគឺជាសញ្ញាណ ជាអាបអត្តសញ្ញាណដ៏ធំរបស់អ៊ីស្លាមផងដែរមានន័យថាតំបន់ណា ដែលគេដឹងថាជាភូមិរបស់អ៊ីស្លាមគឺសង្កត់ទៅលើ ការអាដានមានម៉ាស្យិតមានសបាយ៉ាងបរិយាមាអញ្ចឹងនេះគឺជាអ្វីដែលយើងទាំងអស់គ្នាខិតខំយកចិត្តទុកដាក់ពង្រឹងឬក៏ណែនាំអប់រំគ្នាទៅវិញទៅមកហើយយើងឃើញថាដោយសារតែការខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យឬក៏សិស្សនិស្សិតអ្នកចេះដឹងរបស់យើង ពេលបច្ចុប្បន្ននេះឃើញថា ការសាងសង់ម៉ាស៊ីនគឺមាន គ្រប់ទីកន្លែងរហូតដល់ច្រើនរហូតពេលខ្លះសឹងតែគ្មានមនុស្សទៅសម្បោះហាងទៀតក៏មានដែរអញ្ចឹងមានន័យថាដើម្បីសម្រួលដល់ភាពងាយស្រួលរបស់យើង ដើម្បីឲ្យយើងបានទៅសាលាបរិចំអាសជាមួយគ្នាអញ្ចឹងនេះគឺជា ការខិតខំប្រឹងប្រែងរបស់យើងសង្ឃឹមថាយើងទាំងអស់គ្នានឹងយកចិត្តទុកដាក់ហើយប្រសិនបើយើងក្រឡេកមើលលទ្ធផលវិញ ការសាលាបរិចំអាសនេះគឺ យើងគិតថាមួយចំនួនតូចតែប៉ុណ្ណោះមិនដឹងជាដោយសារតែអត់សម្បោះយ៉ាងឬក៏អត់តូចបាត់ចំអះអានេះយើងនិយាយជាកណ្ដាលទូទៅមិននិយាយនៅរដូវ Covid ទេឬក៏សម័យ Covid ទេប្រសិនបើភូមិនីមួយៗមាន100គ្រួសារ200គ្រួសារយើងគិតថាគួរតែមាន200នាក់ឬក៏បើថារវល់ខ្លះខ្លះចិនចរកធ្វើការការងាររកស៊ីក្រៅទៅគួរតែមាន50% បើសិនជាភូមិនោះមាន300គ្រួសារគួរតែមាន100នាក់ឬក៏150នាក់មកឈរសាឡាត់បាយចម្អះរៀងរាល់ទទួលដែរតែផ្ទុយទៅវិញយើងឃើញថាចំនួនមានតិចអញ្ចឹងនេះគឺជាការធ្វើប្រហែលរបស់យើងទាំងអស់គ្នាដែលសម្រាប់លោកលិនក៏ដូចជាទូទួលក៏ដូចជាបងប្អូនយើងទាំងអស់គួរតែពិចារណាហើយសង្ឃឹមថាយើងនឹងទទួលបាននៅការហិដាយ៉ាអំពីអល់ឡោះសុបហានវតាអាឡាទាំងអស់គ្នាអញ្ចឹងការងារសាឡាត់បាត់ចាំអះហើយមសាឡាដែលពាក់ព័ន្ធគឺនៅមានច្រើនទៀត ដែលកម្មវិធីរបស់យើងគឺមិនអាច លើកយកមកអស់ស្រុងទេហើយដោយសារតែពេលវេលាក៏មានកំណត់អញ្ចឹងទេយើងគួរស្វែងយល់បន្ថែមហើយជាយាមរៀនសូត្រទៅតាមទួនឬក៏ស្វែងយល់ទៅតាមការអាននិងការស្ដាប់នៅក្នុង ការផ្សព្វផ្សាយផ្សេងផ្សេងនៅក្នុងការបង្រៀនតាមសហគមន៍នានាជាដើមគឺយើងគួរតែស្វែងរកឲ្យបានស្វែងរកការរៀនសូត្រនិងស្វែងយល់បន្ថែមឲ្យបានច្រើនពីព្រោះថានៅមានមសាឡាច្រើនពាក់ព័ន្ធទៅនឹងបរិយាមអាសនេះហើយក៏យើងនៅតែឃើញមាន ចំណុចខុសឆ្គងមួយ ចំនួន ផងដែរនៅតែកើតមាននៅតាមសហគមន៍ឥស្លាមរបស់យើងដូច្នេះហើយទើបទាមទារឲ្យយើងរៀនសូត្របន្ថែមដើម្បីកែលម្អអ៊ីបាដាតរបស់យើង ឲ្យបានត្រឹមត្រូវដើម្បីទទួលបានផលបុណ្យពីអល់ឡោះសុបតាឡាទៅប្រកាសបងប្អូននិស្សិតជាទីគោរពដោយសារពេលវេលារបស់យើងគឺដល់ទីបញ្ចប់ទៅហើយចឹងគណៈពេលនេះគឺសូមថ្លែងអរគុណដល់ស្ថាបស្ថាវិក្មិនរបស់យើងដែលចំណាយពេលវេលាដែលមានតម្លៃខិតខំបកស្រាយប៉ុន្តែសម្លេងនេះជាបញ្ហាចឹងចង់ផ្ដាំបន្តិចថានៅក្រោយនេះគឺអាចប្រើកាសបានប្រើកាសហើយគួរតែរៀបចំសេវាអ៊ីនធឺណិតរបស់ច្រើនជើងនោះបានដូចជារអាក់វល់ណា យ៉ាដល់ឡៃសាទមិនសូត្រម៉ាសាអល់ឡោះសម្លេងច្បាស់ហើយនៃសាទមហាម៉ាត់សិនអញ្ចឹងដែរដល់ឡៃវាគ្មិនយើងមួយទៀតនៃសាទបូវកាដល់សាមានបញ្ហា ទូរស័ព្ទឬក៏យ៉ាងម៉េចទេ គឺចូលមករួចហើយខ្ញុំក៏មិនអាចបន្ថែមបានដែរគឺគាត់ចូលមកចាំហើយគឺអត់មានអីទាំងអស់មានន័យថាអឺបញ្ចូលឱកាស អញ្ចឹងគឺគួរអសោកស្ដាយហើយសូមមេត្តាខន្តីបេទុផងដែរអញ្ចឹងកម្មវិធីរបស់យើងថ្ងៃនេះគឺបាត់សមាជិកម្នាក់មានខមមិនសំខាន់ផងនៅខេត្តសៀមរាបដែលគាត់ជួលមកបានគួរអសោកស្ដាយអឺសង្ឃឹមថាយើងជួបគ្នានៅពេលក្រោយទៀតអ៊ីនសាអល់ឡោះយ៉ាហើយគណៈពេលនេះគឺយើងដល់ទីបញ្ចប់ទៅហើយអញ្ចឹងសូមអរគុណផងដែរដល់អ្នកទស្សនានៅក្នុងការ live នេះផ្ទាល់ផងដែរអឺ وبالله والهداية عليكم ورحمة الله وبركاته قم في الفجر نشيطا وابدأ حين تقوم بذكر الله وتوضأ بنشاط هيا لا تستصعب برد مياه واستقبل قبلتك وكبر لا إسلام بغير صلاة صل بإخلاص وخشوع وانوي العمل لوجه الله واعلم أن صلاتك صلة بين العبد وبين الله